សំឡេងមកដោយដែលបានឮនេះស្រាប់អាត្មាក៏បានសរសេរសួរទៅវិញថាអាចឆ្លើយបងហោះចែកគេស្ដាប់ផងបានទេបងប្រុសក៏បានសរសេរមកថាបាន តែសុំកុំបញ្ចេញឈ្មោះករណីអីខ្លាចម្ដាយករណីឃើញគាត់ពិបាកចិត្តនិងបារម្ភអាត្មាក៏សួរលំអិតបន្ថែមថាពេលផ្អាកទំនាក់ទំនងគ្នា មានបាននិយាយគ្នាតាមស្រួលឬអត់ហើយគេនៅស្រឡាញ់យើងឬអត់ហើយចិត្តនឹងចង់បានគេ ឬក៏គ្រាន់តែ ចង់រកមធ្យោបាយឲ្យបាត់នឹកគេពួកប្រុសក៏បានឆ្លើយមកវិញថាករណីបាននិយាយក៏ប៉ុន្តែពេលនេះគេភ្ជាប់ពាក្យហើយ ហើយក៏នៅស្រឡាញ់គេក៏នៅស្រឡាញ់ខ្ញុំកណាចង់បានគឺចង់បានហើយដូចគុណតែ មិនដឹងធ្វើម៉េច ម្យ៉ាងទៀតគេភ្ជាប់ពាក្យទៅហើយរងចាំប្រហែល5ឬ6ខែក្រោយនឹងចូលរោងការហើយហើយបងអូនក៏សួរចុងក្រោយថាតើមានប្រធัวបត់ណាមួយ ជួយរងាប់សេចក្តីទុកនេះបានទេដឹកគុណអាត្មាក៏សួរទៅវិញថាចឹងមានន័យថា ត្រូវតែបែកគ្នាគ្រាន់តែរកវិធីរំសាយចិត្តមែនទេពលប្រុសក៏យល់ស្របថាប្រកណាដឹកគុណ បើតាមមើលទៅវាមិនតាន់ចូលទៅដល់ស៊ីជំរឿអីប៉ុន្មានទេពីព្រោះតាមដែលប្អូនប្រុសនិយាយមកអឺយើងបានខាននិយាយគ្នានឹង2 3ខែទៅហើយគ្រាន់តែទុកពេលវេលាសម្រាប់ចិត្តហើយគេនោះ បាត់យើងយូរពេកក៏ទំនងជាគិតថាយើង មិនបាន គិតគូអីតទៅទៀតទេបានគ្នាតាមឪពុកម្ដាយសម្រាប់ចិត្តព្រមទៅ បើទោះជាចិត្តនៅស្រឡាញ់ក៏ដោយប៉ុន្តែមើលទៅមិនតន់ជាខ្លាំងទេប៉ុន្តែអាត្មាមិននៅក្នុងចិត្តរបស់ប្អូនប្រុសមិនដឹងថាប្អូនប្រុសនឹងដាក់មនោសញ្ចេតនាដល់ណាហើយណាហើយសូមសរសើរប្អូនប្រុសផងដែរដែលចេះខ្លាចម្ដាយបារម្ភគិតទៅដល់ម្ដាយហើយពេលនេះ ស្រឡាញ់ក៏នៅស្រឡាញ់ប៉ុន្តែដឹងថាដំណើរនេះ គឺត្រូវតែឲ្យគេរៀបការតាមបំណង ក្រំតែរកវិធីសាស្ត្រក្នុងការរំសាយនៅចិត្តតែប៉ុណ្ណោះរឿងចិត្តស្រឡាញ់នេះបងអូនប្រុសគឺអ្នកណាក៏ដូចតែអ្នកណាវាតែងតែមានមនោសញ្ចេតនានៅជាពធជននឹងមិនថាក្រហោះមិនថាលោកសង់អីទេ គឺថាចិត្តស្រឡាញ់នឹងវាតែងតែមានចឹងហើយបានជាសូម្បីតែព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធនឹង ព្រះអង្គមិនហាមដល់ចិត្តទេព្រោះចិត្តនឹងគឺជាធម្មជាតិដែលគេទួនមាន បានដោយកម្របើហាមដល់ចិត្តទៀតចប់ហើយអាត្មាអីនឹងក៏ពិបាកដែរគឺជារឿងដែលសុទ្ធតែធ្លាប់ជួបប្រទះផ្លូវចិត្តនឹងវាតែងតែមានធម្មតាអញ្ចឹងនៅពេលដែលបញ្ហានឹងកើតឡើងទល់តែយើងម្នាក់ម្នាក់ខ្លួនឯងនឹងទើបដឹងថាវាលំបាកពីព្រោះវាជារឿងលំបាកជាចំណងដែលលំបាក ព្រះពុទ្ធក៏ព្រះអង្គសម្ដែងថាចំណងខ្នោះគ្នាងចំណងដែកអីហ្នឹងគឺថាអ្នកប្រាជ្ញទាំងឡាយមិនហៅថាជាចំណងមមទេប៉ុន្តែចំណងចិត្តនេះគឺជាចំណងដែលអត់មុខស្រាយ លំបាកដោះលំបាកស្រាយតែកាលណាចូលឲ្យជាប់វាលំបាកស្រាយប៉ុន្តែប្អូនវាតឹមតែចងពីចម្ងាយវាមិនតន់គួចឲ្យវាជាប់ទេកាលណាគួចឲ្យជាប់មែនទែនទៅដល់ផ្លូវកាយក៏ស្និទ្ធស្នាលទៅទៀតអានឹងគឺថាលំបាកស្រាយមែនទែន ប៉ុន្តែរឿងនេះអឺចំហេះដែលឆេះនៅក្នុងចិត្តនោះអស់ថ្មីថ្មីហ្នឹងគឺយើងឡើងបានដាក់ទៅទៀតហើយប៉ុន្តែគ្រាន់តែថា ជាងក្រានដែលវាធ្លាប់ឆេះហើយវាឲ្យត្រជាក់ភ្លាមតែម្ដងនោះមិនបានប៉ុន្តែរងចាំពេលវេលា វាគង់តែត្រជាក់ទៅវិញទេអាត្មាមិនចង់ឆ្លើយទៅសំណួរប្អូនដោយត្រង់ទេប៉ុន្តែចង់លើករឿងមួយឲ្យស្ដាប់ធ្លាប់អានសិភើដែលរៀប រៀងដោយបណ្ឌិតអមនាគ្រី អំពីរឿងភិក្ខុបនេចររឿងហ្នឹងគឺនិយាយអំពីកុលបុត្រមួយ នៅក្រុងសាវត្ថីហើយទៅរៀនវិជ្ជានៅក្រុងតកសិលាហើយធ្លាប់មានសង្សារជាកំណិនចិត្តថែម ទាំងឪពុកម្ដាយខ្ញុំផ្ដើមទៀតផងលាទៅដោយល្អ រយៈកាលដែលទៅរៀនប្រហែលឆ្នាំហ្នឹងនាងដែលជាសង្សារហ្នឹងដែលជាគូដណ្ដឹងហ្នឹងមានប្រុសថ្មី វាមិនដែលសូវបានតាក់ទងគ្នាពីរោះយូរយូរផ្ញើសបុតម្ដងអញ្ចឹងវាមិនកាត់កាលដូចបច្ចុប្បន្នមាន message ព្រឹកល្ងាចទូរស័ព្ទរាល់ថ្ងៃអីអត់ឯនោះនៅតែចងចិត្តទៅខំទៅរៀននោះវាអត់ដែលបានបែកកំណត់បែកចិត្តអីរឿងថ្មីអត់ត្រឡប់មកវិញ ឪពុកម្ដាយក៏រៀបចំពិធីជប់លៀងទទួលកូនប្រុសរៀនចប់ត្រឡប់មកវិញហើយឲ្យនាង តែងខ្លួនឲ្យស្អាតជាមួយអនាគតដន្លងហ្នឹងកំពុងតែជាប់ពិធីហ្នឹងក៏បាត់នាងហ្នឹងហើយព្រោះវាអស់ចាទៅទៀតនាងហ្នឹងក៏ទៅជួបណាត់ជួបប្រុសបោះខ្លួនឯងនៅក្បែរភ្នូកចម្បាំងនៅក្រោយហ្នឹងប្រព្រឹត្តប្រទេសប្រដាហើយកបជួនសុជាតិហ្នឹងក៏ល្បត់ហ្នឹងឈ្មោះសុជាតិហ្នឹងស្តៀនឈ្មោះអាត្មាដែរ ក៏ដើរទៅក្រោយដោយកិច្ចឯណានេះមួយក៏ឃើញទៅក៏វាហួសថ្លែងហួសនិយាយខ្មាស់គេអត់ចង់និយាយអីទាំងអស់ក៏គ្មានអ្នកណាដឹងដែររឿងនាងប្រព្រឹត្តអាក្រក់ជាមួយនឹងសង្សារថ្មីហ្នឹងក៏សុជាតិនឹងអត់បាននិយាយពីព្រោះវាខ្មាស់គេចឹងទៅក៏មានសេចក្តីទុកទោមនោះផ្លូវចិត្តនឹងខ្លាំងណាស់ពីព្រោះសង្ឃឹមសង្ឃឹមថានឹងបាននាងជាគូភរិយាដល់តែអញ្ចឹងក៏នឹកឃើញថា មានអ្នកឯណាដែលអាចជួយរំសាយចិត្តរបស់អាត្មាអញបានក៏ទៅវត្តចេតពុនទៅក៏ជួបប្រធេរៈអ្នកចេះធัวច្រើននិយាយពីផ្លូវចិត្តនឹងច្រើនទៅក៏បានស្ដាប់ធัวជ្រះថ្លាទៅក្រោយក្រោយមកក៏ចូលបួសនៅពេលដែលបួសក៏មានសេចក្តីជ្រះថ្លាហើយមិននៅមួយកន្លែងទេដើរធ្វើជាភិក្ខុបនេចរត្រាច់ពីស្រុកមួយទៅស្រុកមួយសិក្សាបណ្ដើដើរមើលតាមស្រុកតាមទេសដោយមិនជាប់ជំពាក់នឹងអ្វី យូរទៅចិត្តលោកក៏បានស្បើយទៅស្បើយទៅស្បើយទៅលោកខ្លែជាអ្នកពូកែដោះវិបត្តិរបស់អ្នកដតីទៀតផងពីព្រោះតែរឿងលោកធ្លាប់ឆ្លងកាត់និយាយសង្ខេបទៅពេលមួយលោកទៅសម្រាកនៅភ្នំកិជកោតកំពុងសម្រាកក្នុងវេលាថ្ងៃហ្នឹងស្រាប់តែមានស្រីកមុំម្នាក់ឡើងទៅលើកំពូលភ្នំសូករខាតៈនៅលាអាងហ្នឹងវាមានសូករៈប្រែតែជ្រូកដូចជាមោះជ្រូកចឹងអាត្មាធ្លាប់ទៅដល់កន្លែងហ្នឹង នាងនឹងឡើងទៅបំណងនឹងសម្រាប់ខ្លួនលោតសម្រាប់ខ្លួនពីលើអាភ្នំច្រមុះជ្រូកហ្នឹងអាកន្លែងលាអាងច្រមុះជ្រូកកន្លែងព្រះសិរីបុត្រគង់ហ្នឹងពេលឡើងទៅដៃម្ខាងកាន់ជាយសម្ពុតហើយបែកញើសជោកទៅ នឹងទៅដល់ស្រែយំហូយហូយយំយំអាទំហឹងយំដោយមិនគិតថាមាននរណានៅចិត្តហ្នឹងរួចហើយក៏ទៅឈួរក្បែរមាត់ជ្រោះហ្នឹងលោកក៏ដឹងថាអូនាងនេះមានទុកជាទម្ងន់បែបបំរុងសម្រាប់ខ្លួនលោកក៏កាហែម កាហែមទៅនាងលឺលឺទៅក៏ពុកម្ដាយធ្លាប់គោរពពុទ្ធសាសនាចឹងដែរមកក៏គិតថាបំណាច់តែនឹងស្លាប់ថ្វាយបង្គំលោកសិនតាបានបនបានកុសលជាប់តាមខ្លួនតែអញ្ចឹងទៅថ្វាយបង្គំហើយទៅក៏បំដងបំណងត្រឡប់ទៅវិញ លោកក៏សួរប្អូនស្រី មានរឿងអ្វីឬមើលទៅទុកនេះមិនតូចឡើយទុកនេះទំនងជាទុកធំណាស់នាងក៏ប្រាប់ថា បើពិតលោកម្ចាស់ហើយខ្ញុំកណានេះមានទុកខ្លាំងណាស់មិនអាចនិយាយបានទេហើយបានលោកថាំងទុកអីទៅ ប្រាប់អាត្មាផងបានទេក្រែងអាត្មាជួយរំលែកបាន ទេលោកម្ចាស់ជួយកណាមិនបានទេទេឥឡូវមិនអោយអាត្មាជួយក៏អាត្មាសុំដឹងរឿងបន្តិចមកកុំអោយថាជួគ្នាហើយមិនដឹងរឿងសោះហើយស្រាប់តែស្លាប់ចោលទៅ បាននាងរៃរ៉ាប់ប្រាប់ពីរឿងនាងហ្នឹងស្រឡាញ់គ្នាជាមួយនឹងបរិសម្នាក់ធ្លាប់សន្យាស្បត់ស្បែនឹងគ្នា សពគ្រប់ចឹងហើយ ណាត់ថ្ងៃគ្នាជួបគ្នាគិតថារត់ទៅជាមួយគ្នាព្រោះវាពិបាកសម័យនោះវាអត់តាន់មានទូរស័ព្ទហើយដល់ថ្ងៃណាត់ហ្នឹងវាវាប្រហែលជាមួយខែពីរខែក្រោយមកទៀតហើយនៅក្នុងកំឡុងពេលហ្នឹងខាងប្រុសឯនោះត្រូវពុកម្ដាយបង្ខំឲ្យរៀបការជាមួយនឹងនារីផ្សេង ពេលដែលនាងវិច្បង្វិចរត់ទៅដល់ខាងប្រុសនឹងចំពេលថ្ងៃដែលខាងប្រុសនឹងរៀបការឬភ្លេងការប្រហាចិត្តនាង មើលគិតមើលចេញពីផ្ទះអស់សង្ឃឹមណាផ្ញើវាសនាទាំងស្រុងទៅលើ ប្រុសបងនេះហើយប្រុសបងក៏រៀបការចឹងទៅ អស់សង្ឃឹមទៅផ្ទះវិញមិនដឹងថាពុកម្ដាយរੋរឿងយ៉ាងម៉េចអីម៉េចទៅណាក៏ខ្មាស់គេមានតែផ្លូវស្លាប់ចឹងមនុស្សយើងដើរយ៉ាងម៉េចក៏ដោយពិបាកមិនក៏ដោយកុំអោយដល់ផ្លូវតល់ច្រកឲ្យបកមិនកើតណាគឺនាងនឹងចូលអាផ្លូវតល់ច្រកហ្មងហើយបាន រៀបរាប់ប្រាប់អញ្ចឹងថាអូទុកនេះទុកធំមែនហើយបានលោកសួរលោកសួរថាអញ្ចឹងអឺទុកនេះជាទុកធំអញ្ចឹងនាងពិតជាមិនអាចទ្រាំបានមែនឬទេខ្ញុំកណ្ដាមិនអាចទ្រាំតទៅទៀតទេតែទ្រាំតទៅទៀតពិតជាបែកទ្រូងស្លាប់ហើយបានលោកសួរថាចុះរឿងហ្នឹងកើតតាំងពីពេលណាថាកើតតាំងពីព្រឹកមនាលប្អូនស្រីទ្រូងនេះមិនចេះបែកដោយឯងឯងឡើយបើតាមអាត្មាមើលរឿងនេះកើតតាំងពីព្រឹកម្លេះ ហើយមកដល់ពេលនេះក៏វាមិនតន់ឃើញវាបែកដែរវាលេងតែប្អូនចង់បំបែកតែខ្លួនឯងលោកថាអញ្ចឹងបាននាងថាលោកម្ចាស់មិនមែនជាខ្ញុំលោកម្ចាស់មិនយល់ថាអារម្មណ៍ខ្ញុំឈឺចាប់ប៉ុណ្ណាទេនឹងបានលោករៀបរាប់ថាមនាលប្អូនស្រី នាងយល់ខុសហើយអាត្មាក៏ជាមនុស្សរងគ្រោះដូចជាប្អូនស្រីចឹងដែរណែដល់តែនិយាយធ្លាក់ចូលប្រឡងនឹងទៅវាចូលរឿងដូចគ្នាណោះ ក៏ចង់ស្ដាប់ទៅលោកម្ចាស់នឹងមានរឿងអីបានលោករៀបរាប់រឿងមិញហ្នឹងរឿងដែលអាត្មាលើកឡើងពីប្រវត្តិលោកនឹងមិញចប់រឿងចឹងទៅនាងនៅតែថាយ៉ាងណា លោកម្ចាស់ជាប្រុសខ្ញុំកណាជាស្រីចេញមកហើយមិនអាចត្រឡប់ទៅវិញបានលោកម្ចាស់គ្រាន់តែជឿចិត្តធម្មតាតែខ្ញុំខ្មាស់គេណាមិនអាចត្រឡប់ទៅវិញបានទេពិតជាខ្មាស់គេ มันអាចមានមុខរស់តទៅទៀតអញ្ចឹងណាវាឈឺចាប់ផងវាខ្មាស់គេផងឥឡូវយើងកណសម័យទៅស្ថានភាពនេះនឹងយើងដឹងថាលំបាកហើយជាសង្គមដែលគេប្រកាន់ប្រពៃណីខ្លាំងបើសង្គមមួយដែលគេមិនសូវប្រកាន់ប្រពៃណីខ្លាំងវាមិនសូវអីទេប៉ុន្តែសង្គមមួយដែលគេចាត់ទុកថា តកាលណាធ្វើអញ្ចឹងស្រីស្រីហ្នឹងវាអស់ហើយអស់ផ្លូវមកបន្តតទៅទៀត ប្រកាសជាខ្ញុំបែកទ្រូងស្លាប់មិនខាន មនាលបងអូនស្រីបងអូនពិតជាល្ងងណាស់ លោកចេះតែនិយាយទៅណាលោកចេះនិយាយថាអាត្មានិទានរឿងមួយចោស្ដាប់រឿងសិនចោអាត្មានិទានរឿងឲ្យស្ដាប់ឧទាហរណ៍អឺក្មេងប្រុសម្នាក់ដែលកើតមកមិនដែលឃើញពន្លឺថ្ងៃកើតមកនៅទៅក្នុងរូងនៅក្នុងគុហាអញ្ចឹងទៅស្រាប់តែពេលមួយក៏ចេញមកខាងក្រៅទីពេលភ្លឺហ្នឹងវាក្នុងគុហាវាល្ងឹតរហូតតិចរហូតដល់តែចេញមកក្រៅដំបងឡើយឃើញពន្លឺព្រះអាទិត្យរះមកក៏សប្បាយចិត្តនឹងឃើញពន្លឺ ស្រាប់តែបន្តិចមកព្រះអាទិត្យនឹងក៏ចេះតែភ្លឺឡើងភ្លឺឡើងកម្ដៅវាកាន់តែមកក្ដៅឡើង ក្ដៅឡើងក្ដៅឡើងក្ដៅឡើងក៏គិតថាអូដុំភ្លើងនេះវាមកដុតកំទេចក្បាលអញហើយមិនយូរឡើយវានឹងមកដុតកំទេចក្បាលអញដូច្នេះអញត្រូវតែសម្លាប់ខ្លួនឲ្យហើយកុំឲ្យវាមកដុតអញមែនទេបងអូនស្រីតើក្មេងនោះឆ្លាតឬក៏ល្ងងនាងថា មិនឆ្លាតទេលោកម្ចាស់ពីព្រោះក្មេងហ្នឹងវាមិនដឹងដែលថ្ងៃណាវាមកដុតយើងឲ្យស្លាប់បើវា ដឹងតែថ្ងៃទៅវាជ្រេទៅវាតិចវិញហើយ មនាលប្អូនស្រីដូចគ្នាអវ័យអវ័យដូចគ្នាអញ្ចឹងវាមិនដែលនៅដដែលទេសេចក្តីទុករបស់ប្អូនហ្នឹងទោះបីជាវាខ្លាំងខ្លាយ៉ាងណាក៏ដោយដល់ចំណុចដ៏ខ្លាំងបំផុតវានឹងស្រកស្រន់អន់មកវិញមិនខាន វាគ្រាន់តែរងចាំពេលវេលាប៉ុណ្ណោះនេះលោកពយល់អញ្ចឹងណាដូចថ្ងៃអញ្ចឹង ថ្ងៃកាលណាវាឡើងកាន់តែខ្ពស់ដល់ចំណុច វាហើយ វានឹងជ្រេជ្រេទៅវានឹងតិចវិញហើយយ៉ាងណាមិញរឿងខ្លះមិនអាចបង្ខំបាន ទេ វាត្រូវរងចាំពេលវេលាហើយលោកបញ្យលច្រើនតទៅទៀតរូបកាយនេះអត់មានទុកទោសអីទេកាលណាយើងកំតិចវា មិនមែនជាការដោះស្រាយបញ្ហាទេប្រៀបដូចជាកណ្ដោជួផ្ទះយើងមិនព្រមដេញកណ្ដោយើងទៅដុតផ្ទះដើម្បីដេញកណ្ដោ ដូច្នេះវាមិនមែនជាការដោះស្រាយបញ្ហាទេលោកម្ចាស់ចេះតែនិយាយចឹងហើយមកពីលោកម្ចាស់មិនមិនមានរឿងនឹងផ្ទាល់ខ្លួនរឿងលោកម្ចាស់នឹងក៏វាស្រាលជាងខ្ញុំកណាតែខ្ញុំកណានេះវារឿងធ្ងន់ជាងណែប៉ុន្តែនិយាយយូរយូរទៅលែងសូវយំណាលែងសូវទៅសិតណាព្រោះស្ដាប់ទៅវាយល់ខ្លះដែរមិនលោកតទៅទៀតថាមនាលប្អូនស្រីហេតុដែលនាងកើតទុកខ្លាំងនឹងនាង ដឹងទេថាមកពីអី ថាអត់ដឹងទេគឺមកពីនាងផ្ញើសេចក្តីទុកចិត្តទៅលើតែមនុស្សម្នាក់ហើយចង់បានសេចក្តីសុខអំពីគេមនាលប្អូនស្រីព្រះ សម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គទ្រង់ត្រាស់ថាអ្វីអ្វីក៏មិនទៀងសង្ខារធោទាំងឡាយមិនទៀងអំបាលវត្តជាតពុនជាទីគង់នៅ របស់ព្រះសាស្តាក៏ដល់នឹងការបែកបាក់នៅសល់តែគ្រឹះនៅសល់តែថ្ម នៅសល់តែជើងសសរ យ៉ាងណាមិញរឿងក្នុងលោកក៏ដូចគ្នាអញ្ចឹងដែរអាត្មាឧបមាឲ្យប្អូន ស្រីស្ដាប់មួយរឿងទៀតឧទាហរណ៍ថាប្អូនមានលុយ100កហបណៈបើកាលណាប្អូន ទុកចិត្តទៅលើ តែមនុស្សម្នាក់ប្អូនយកលុយ100កហបណៈហ្នឹងទៅផ្ញើទៅលើ មនុស្សម្នាក់ ប្រសិនបើគេស្មោះត្រង់មិនអីទេក៏ប៉ុន្តែ ប្រសិនបើគេចិត្តមិនស្មោះត្រង់គេត្រូវវិវេប្អូននឹងអស់រលីងទាំង100កហបណៈ ប៉ុន្តែបើប្អូនឆ្លាតប្អូនត្រូវបែងចែកផ្ញើនឹងឪពុក10កហបណៈទៅឬក៏20កហបណៈទៅ ម្ដាយ20កហបណៈទៅបងប្អូនប្រុស20កហបណៈបងប្អូនស្រី20មហបណៈលើសង្សារ20កហបណៈទៅ ថាបើក្នុងបណ្ដាបុគ្គល5នាក់ហ្នឹងក្បត់យើងម្នាក់ក៏គង់នៅសល់80កហបណៈម្នាក់ទៀតក្បត់យើងម្នាក់ក៏គង់នៅសល់60កហបណៈម្នាក់យើងទៀត ក្បត់យើងក៏គង់នៅ40កហបណៈម្នាក់ទៀតក្បត់ទៀតគង់នៅសល់20កហបណៈបើក្បត់ទាំងអស់ទៅយើងអស់រលីងតែថាបុគ្គលទាំងអស់ក្បត់យើងទាំងអស់មិនមានទេមនាលប្អូនស្រីសេចក្តីស្រឡាញ់នេះ នាងមិនគួរផ្ញើទៅលើនរណាម្នាក់ឲ្យអស់ទាំងស្រុងនោះទេយើងនៅមានមនុស្សដែលគិតពីយើងឪពុកម្ដាយបងប្អូនណាសុទ្ធតែជាអ្នកស្រឡាញ់រាប់អានយើង ពេលដែលយើងស្លាប់ទៅអ្នកដែលសោយសោក ការទុកមិនមែនអ្នកដែលទៅចោលយើងនោះទេ គឺអ្នកដែលនៅត្រូវការយើងគឺឪពុកម្ដាយបងប្អូនណោះណានិយាយដល់តណ្ដឹងតនាងញញឹមញញឹមតិញលោកម្ចាស់ចេះនិយាយថាបែងចែកចិត្តស្រឡាញ់ដូចបែងចែកចិត្តលុយធម្មតាស្នេហាបើយើងមិនប្រគល់ចិត្តស្រឡាញ់ទាំងអស់គេមិនហៅថាយើងស្មោះហ្នឹងហើយលោកក៏បញ្យល់តទៅទៀតថាច្រើនខ្ញុំកណាអាត្មា អឺមិនចាំអស់ទេរឿងនឹងយូរហើយប៉ុន្តែចាំបានបន្តិចបន្តួចប៉ុណ្ណឹងប៉ុន្តែចង់សរុបមកវិញថាចុងក្រោយនាងនឹងយល់ឈប់សម្លាប់ខ្លួនដោយសារលោកពន្យល់អំពីធัวអឺមានការប្រែប្រួលអីជាដើមនឹងសរុបមកវិញថាសេចក្តីស្រឡាញ់ណាក៏ដោយ ប្រសិនបើយើងបំណងចង់បានសេចក្តីសុខអំពីគូភាគីដែលយើងស្រឡាញ់ យើងចង់បាននៅសេចក្តីសុខអំពីគេ នៅពេលដែលមិនបានដូចបំណងពិតជាឈឺចិត្តខ្លាំងណាស់ក៏ប៉ុន្តែប្រសិនបើយើងស្រឡាញ់នរណាម្នាក់ដោយគិតបំណងថានឹងផ្ដល់សុភមង្គលឲ្យមនុស្សដែលយើងស្រឡាញ់ នៅពេលដែលបែកបាក់ទៅយើងមិនសូវឈឺចាប់ទេពីព្រោះអីពីព្រោះយើងអត់សង្ឃឹមយ៉ាងខ្លាំងថាយើងនឹងបានសេចក្តីសុខអំពីម្នាក់ទៀតប៉ុន្តែយើង គ្រាន់តែគិតថាបាននាងឬក៏បានគាត់ជាគូអនាគត ដើម្បីកសាងគ្រួសារម្នាក់ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីគាត់អញ្ចឹងបើគាត់មិនត្រូវការយើងនោះមានន័យថា មិនមែនយើងជាមនុស្សមិនមានលៀបទេពាក្យចេះពីមិត្តភក្តិអាត្មាមួយអឺពាក្យនឹងចេះពីគេទេណាអឺ ដោយថាយើងស្មោះចំពោះគេហើយយើងល្អចំពោះគេហើយគេនៅតែមិនស្មោះចំពោះយើងត្រូវប្រាប់ខ្លួនឯងថាមកពីអ្នកនោះគ្មានសំណាងបានមនុស្សល្អម្នាក់នឹងចេះពីគេដែរទេប៉ិនជាពាក្យត្រឹមត្រូវអញ្ចឹងបើស្នេហានោះ យើងមិនសង្ឃឹមសេចក្តីសុខមិនចង់កេងចំណេញអ្វីអំពីគេច្រើននោះទេ យើងក៏អត់មានខកចិត្តអីខ្លាំងដែរប៉ុន្តែ ពេលដែលយើងខកចិត្តខ្លាំងដោយសារអីយើងផ្ញើសេចក្តីសង្ឃឹមចង់បានសេចក្តីសុខពីគេខ្លាំងពេក ចឹងតែបើយើង ស្រឡាញ់មនុស្សម្នាក់ដោយក្តីមេត្តាស្រឡាញ់ដោយការយល់ស្រឡាញ់ដោយចង់ផ្ដល់សេចក្តីសុខឲ្យគេ សប្បាយចិត្តនឹងឃើញមនុស្សដែលយើងស្រឡាញ់បានសេចក្តីសុខនៅពេលដែលបាត់បង់ទៅយើងមិនកើតទុក្ខខ្លាំងយើងមិនមិនពិបាកចិត្តខ្លាំងដោយសារអីដោយសារទី1យើងអត់មានបាត់បង់អីពីព្រោះថាយើងមិនចង់បានអីពីគេ អ្វីដែលយើងចង់ឲ្យគ្រាន់តែចង់ផ្ដល់សេចក្តីសុខឲ្យគេប៉ុណ្ណោះ ហើយម្យ៉ាងទៀតនៅ ពេលដែលគេទៅនោះគេបានសេចក្តីសុខគួរតែសប្បាយចិត្តពីព្រោះបើយើងបានគេក៏យើងចង់ផ្ដល់សេចក្តីសុខឲ្យគេដដែលតែបើគេឃើញថាយើងមិនអាចជាទីសង្ឃឹមរបស់គេបាន ហើយ គេទៅយកមនុស្សផ្សេង ដែលគេគិតថាអាចផ្ញើវាសនាលើ មនុស្សដទៃផ្សេងបានគួរតែអបអរសាទរនឹងចឹងនឹងអាត្មាមានអឺការវិភាគទៅលើរឿងស្នេហានឹងតិចប៉ុណ្ណឹងចុះប៉ុន្តែគាត់ថា ឲ្យទៅវាកើតលើបុគ្គលណាវាពិបាកហើយទាំងអាត្មាក៏ដោយទាំងនរណាក៏ដោយប៉ុន្តែត្រូវរងចាំពេលវេលាពេលខ្លះរងចាំពេលវេលាខ្លះទៅ យើងរកការងារសំខាន់សំខាន់ធ្វើពីព្រោះជីវិតជាមួយការងារទៅអាចរឹងប៉ឹងបានបើកាលណាយើងជួបបញ្ហាហើយមិនធ្វើការងារដេកជញ្ជប់ជញ្ជឹងឬក៏ទៅផឹកស្រាអីចឹងចុះធ្វើឲ្យវិបត្តិផ្លូវចិត្តនឹងកាន់តែខ្លាំងប៉ុន្តែចិត្តជាធម្មជាតិកើតឡើងព្រោះមានអារម្មណ៍ជាបច្ច័យ មិនដែលចិត្តណាមានអារម្មណ៍ពីរក្នុង គ្រាតែមួយហ្នឹងគឺត្រូវតែអឺបែងចែកគ្នាយ៉ាងដាច់ស្រឡះនឹងចឹងអញ្ចឹងនិយាយពីទេសនាជាង10ឆ្នាំនេះបើនិយាយទៅវាសឹងតែអស់កន្លែងនិយាយហើយជាមួយញាតិញោមទីនេះក៏ដោយទីណាក៏ដោយជាងការទៅនិយាយទៅវាជន់ពាក្យគ្នាចឹង ប៉ុន្តែគ្រាន់ថាតាមធម្មតាខ្មែរយើងច្រើនតែនិយមថាបើបនអីឲ្យទេសបននឹងមែនណាបនកតញ្ញូទេសកតញ្ញូបើបនកឋិនឲ្យទេសកឋិនហើយបើបនបាំងស្គលឲ្យទេសបាំងស្គលហើយចង់ដឹងថាបានអានិសង្ឃប្រមាណខ្មែរក្រន់តែចង់ ពង្វែចិត្តញាតិញោមបន្តិចថាបើសិនជាយើងនៅមានបំណង ដឹងតែប៉ុណ្្នឹងណាអត់ចម្រើនបញ្ញានៃការស្ដាប់ទេ មានន័យថានៅតែប៉ុណ្្នឹងព្រះអង្គត្រាស់ថាសុសសូសੰងលភតេបញ្ញាការស្ដាប់ធัวដោយល្អរមែងបានបញ្ញា គឺស្ដាប់ធัวដែលនាំឲ្យមានការពិចារណា បើស្ដាប់ត្រឹមតែធัวបានអានិសង្ឃអត់បានបញ្ញាទេទីហោថាខ្ញុំធ្វើប៉ុណ្្នឹងអានិសង្ឃបានទៅជាយ៉ាងម៉េចទីហោថាអានិសង្ឃនៃកូនកន្តញ្ញូហ្នឹងឬក៏អានិសង្ឃកឋិនអីចឹងទៅបានអានិសង្ឃម៉េចទី1រូបស្អាតទី2សំឡេងពិរោះទី3បានត្រង់ត្រីល្អណា អហើយបានជាស្ដេចចក្រពត្តិបានជាហេវិខុអានិសង្ឃទេអញ្ចឹងប៉ុន្តែថាយើងឆ្លាតអីខ្លះអត់មានចេះអីទេអឺប៉ុន្តែធัวដែលនាំឲ្យកើតនៅបញ្ញា គឺធัวដែលសំដែងឲ្យញញោមគិតពិចារណាណាធัวអីក៏ដោយឲ្យទៅពាក់ព័ន្ធពីរឿងជីវិតនឹង បណ្ដោះនៅសមាទិដ្ឋិបណ្ដោះនៅការយល់ត្រូវនេះឯងដែលឈ្មោះថាជាអានិសង្សពិតប្រាកដពីព្រោះអានិសង្សនៃការស្ដាប់ធម៌មាន5ទី1គឺអសុតាំងសនាតិបានស្ដាប់ធម៌ដែលមិនធ្លាប់ស្ដាប់ជើបើយើងទីរស់តែអានិសង្សតាមបុណ្យមានន័យថាស្ដាប់តែធ្លាប់ស្ដាប់ធម៌អត់ធ្លាប់ស្ដាប់យើងអត់ស្ដាប់ឃើញទេចំណុចទី1សំខាន់ណាស់ ឧទាហរណ៍ថាឥឡូវបុណ្យកតញ្ញូឆ្នាំទៅមិញឬក៏5ឆ្នាំមុនឬក៏10ឆ្នាំមុនក៏យើងเตรียมទីឲ្យលោកទេតែពីរឿងហ្នឹងណាគឺអានិសង្កតញ្ញូបានអី10ឆ្នាំក្រោយស្ដាប់អានឹងដែរទៀត20ឆ្នាំក្រោយស្ដាប់អានឹងដែរទៀតកឋិនអញ្ចឹងណាអានិសង្កឋិន5 6ហ្នឹងអាយុកាលពីអាយុ20ក៏ចង់ដឹងថាកឋិនហ្នឹងបានអានិសង្កប្រមាណដល់តែអាយុ70ស្ដាប់ កឋិនបានអានិសង្ឃប្រមាណទៀតចម្រើនណាបញ្ញានឹងចម្រើនណាឆ្លើយមួយម៉ាត់មើលអ្នកស្ដាប់ហ្នឹងហើយវានៅដដែលវាអត់ចម្រើនទេអញ្ចឹងទៅអានិសង្ឃទី1ហ្នឹងព្រះអង្គដាក់ថាអសុតាំងសូណាទេបានស្ដាប់នៅពាក្យដែលមិនធ្លាប់ស្ដាប់នឹងទៅបើយើងចាប់ផ្ដើមគិត បើកាលណាមកស្ដាប់ទៅឮតាពាក្យដដែលឬក៏អឺអ្វីដែលសម្ដែងទៅនឹងវានៅតែដដែលវិធីសាស្ត្រនៅតែដដែលនោះធัว84000បឋមខណ្ឌនោះមិនដឹងយើងទុកធ្វើអីមែនទេអត់មានពីណាមែនជាមួយអាត្មាមួយទេមិនស្ងៀមហ៎មិនស្ងៀមហ៎ នោះអ្នកនៅខាងក្រោយអត់ឆ្លើយទេមូលហេតុដែលទេសតាមតែ វិធីសាស្ត្រដដែលនឹងហើយបានអ្នកសឹកទៅវិញនឹងមើងងាយធัวអ្នកទុំសឹកមួយទៀតណាហ្នឹងអាត្មាទៅទេសនៅខេត្តតកៅបនបងប្អូនអាត្មាគាត់នឹងគាត់ធ្លាប់បួសហើយធ្លាប់ទេសនាពីដើមដែរអាត្មាទេសខាងមុខចឹងគេដាក់ទឹកណោតជូរមកវងពីក្រោយ សុទ្ធតែទឹកពីមុនហើយវាមាត់លោឡាផងអាត្មាហ្នឹងទេមិនកើតទេជួយប្រាប់បន្តិចមើលស្ងាត់ស្ងាត់ផឹកក៏ផឹកដល់តែគេទៅខ្សឹបប្រាប់បងលោកទេអត់កើតទេកុំលោឡាពេកស្ដាប់លោកទេខ្លះមើលបានគាត់ថាមិញណាធួហ្នឹងអញធ្លាប់ទេអស់ស្ដាប់អីអញធ្លាប់ទេអស់នឹងពួកគាត់ចេះមែនគ្រប់បុណ្យទាំងអស់គាត់ចេះ បុណ្យបច្ច័យ4គេទេសពីអីបុណ្យកតញ្ញូគេទេសពីអីបុណ្យភ្ជុំបិណ្ឌគេទេសពីអីអានិសង្ឃ30អីគាត់ចេះអស់ដល់អញ្ចឹងមានន័យថា ចំណេះរបស់ពុទ្ធសាសនាហ្នឹងវាមានតាមទៅកម្មវិធីបន់ប៉ុណ្ណឹងវាអត់រីជាងនឹងធ្វើឲ្យមនុស្សប្រហែសណាធ្វើឲ្យមនុស្សប្រហែសធ្វេសក្នុងការទទួលស្ដាប់ដល់តែយើងទេសតែតាមវិធី វិធីនៃការទេសនាគ្រាន់តែជាការទេសបង្ក្រប់កម្មវិធីទីហៅថាបបុនត្រូវនមស្ការ ត្រូវសមាទានត្រូវសូត្រមន្តត្រូវទេសនាវាទៅជាកម្មវិធីវាមិនមែនជាវិធី ទេសនាមែនតើហ្នឹងហើយឥឡូវយើងវិលទៅរកព្រះសម្មាសម្ពុទ្ធវិញ មានពេលវេលាតិចណាស់ដែលព្រះសម្មាសម្ពុទ្ធសម្ដែងធัวជន់គ្នា ដដែលដដែលវាលេងតែបដិស័យមនុស្សហ្នឹងស្របគ្នាបានព្រះអង្គទេសធូរដដែលយើងមើលដូចជានៅក្នុងធម្មបទជាង300រឿងហ្នឹងមនុស្សស្ដាប់ផ្សេងគ្នា វិធីសាស្ត្រក្នុងការសម្ដែងក៏ផ្សេងគ្នាទាំងអស់ឃើញទេពីព្រោះមនុស្សមានឧបនិស្ស័យផ្សេងគ្នាព្រះអង្គអត់សម្ដែងទៅតាមកម្មវិធីបុណ្យទេព្រះអង្គសម្ដែងទៅតាម ឧបនិស្ស័យដោយពេទ្យអញ្ចឹងពេទ្យគឺត្រូវតែមានវិធីសាស្ត្រក្នុងការព្យាបាលនឹងទៅតាមជំងឺផ្សេងផ្សេងគ្នាបើគេឈឺពោះមិនត្រូវដកធ្មេញទេមែនទេ អាត្មាទៅបរទេស ទៅដឹងថាព្រះពុទ្ធសាសនាកំពុងមាន ប្រជាប្រិយភាព នៅលើពិភពលោកបច្ចុប្បន្ននេះជាពិសេសនៅអាមេរិកខាងត្បូងប៉ុន្តែ គេរីចម្រើនខុសយើង យើងរក្សារបៀបរៀបរយនៃការធ្វើតែគេ មុននឹងគេសម្រេចចិត្តថាគេលះបង់សាសនាដតីចូលមកកាន់ព្រះពុទ្ធសាសនានេះគឺគេបានទទួលផលយ៉ាងច្បាស់អំពីការស្ដាប់ការសិក្សាការអានជាពិសេសគឺទ្រឹស្ដីព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនៅពេលដែលគេចូលបានមួយ គឺសត្វតែមនុស្សមានប្រយោជន៍មានប្រយោជន៍មិនខ្មិច គឺចូលមកកាន់ពុទ្ធសាសនាមួយដូចបានមួយសបុកចឹងដូចបានមនុស្សរាប់រយនាក់ទៀតចឹងដោយសារអីព្រោះដើមឡើយគេអត់កាន់ពុទ្ធសាសនាទេគេកាន់សាសនាផ្សេងប៉ុន្តែក្រោយពេលដែលគេសិក្សា ក្រោយពេលដែលគេប្រតិបត្តិគេដឹងគុណតម្លៃនៃព្រះធម៌នឹងវាជួយឲ្យ ជីវិតគេនឹងវាមានការសុខស្ងប់យ៉ាងណាអញ្ចឹង អ្វីដែលគេបានយល់ដឹងហើយទៅគេសម្រេចចិត្តព្រោះគេបានប្រៀបធៀបជាមួយនឹងប្រពៃណីឬក៏សាសនាដទៃរួចហើយទៅគេសម្រេចចិត្តថាត្រូវដូរមកកាន់ព្រះពុទ្ធសាសនាអញ្ចឹងវាអត់លំបាកទល់តែសោះចំពោះសំណួរដែលគេសួរថាហេតុអីបានជាអ្នកកាន់ព្រះពុទ្ធសាសនាគេមានការពន្យល់យ៉ាងល្អគឺដោយសារការយល់ដឹង ដោយសារការសិក្សាដោយសារឃើញគុណប្រយោជន៍នៃការប្រតិបត្តិធម៌ព្រះអង្គក្នុងជីវិតរបស់គេផ្ទាល់ឥឡូវយើងចាប់កូនខ្មែរយើងយកមកសួរហេតុអីបានកាន់ពុទ្ធសាសនាម៉ែធ្វើអញ្ចឹងឪធ្វើអញ្ចឹងជ្រូនយតាខ្ញុំធ្វើអញ្ចឹងមែនទេភាកច្រើនអញ្ចឹងមែនទេរឹងមាំទេអត់ទេក្រនបើជាងអត់កាន់ប៉ុន្តែសួរតែរឹងមាំទេ និយាយពីការស្ដាប់ធัวទៀតអាត្មាធ្លាប់ជួបជនជាតិដតីខុសពីខ្មែរយើងណាថាអញ្ចឹងថាសរសើរគេទៀតសូម្បីគេអ្នកកាន់យេស៊ូឬក៏អ៊ីស្លាមដែលគេចង់មកស្វែងយល់ពុទ្ធសាសនាគេនិយាយ ប្រាប់អាត្មាតែម្ដងគេថា គេមិនតន់សម្រេចចិត្តកាន់ពុទ្ធសាសនាទេប៉ុន្តែគេឃើញអវាទរបស់ព្រះអង្គល្អណាស់តែខ្ញុំមើលឃើញខ្មែរអ្នកកាន់ពុទ្ធសាសនាអត់ល្អនឹងគេនិយាយប្រាប់ខ្មែរអញ្ចឹងតែម្ដងអត់ល្អទី1ខ្វះរបៀបរៀបរយទេហោដូចជាអង្គុយស្ដាប់ធម៌គេអង្គុយស្ដាប់ដែរក្នុងនាមខ្ញុំជាជនជាតិផ្សេង ពេលដែលខ្ញុំទៅស្ដាប់លោកទេខ្ញុំមិនមែនទុកខ្លួនខ្ញុំជាពុទ្ធបរិស័ទទេ តែខ្ញុំឲ្យតម្លៃអ្នកនិយាយខ្ញុំស្ដាប់ខ្ញុំស្ដាប់តាំងពីដើមដល់ចប់ខ្ញុំចង់ដឹងថាតើគេនិយាយថាម៉េចដែលឡែកខ្មែរស្ដាប់ធូរវិញដូចគ្មានយកចិត្តទុកដាក់ទេល្អេះល្អនិយាយគ្នាទូរស័ព្ទគួរឲ្យខ្មាស់គេដែរមែនទេហ្នឹងអាហ្នឹងគេអញ្ចឹងបានជាគេឲ្យតម្លៃទៅលើអ្នកនិយាយ ស្មាទៅកាលីហ្វ័រញ៉ាដឹងរឿងមួយដាឡៃឡាម៉ាលោកទៅទេសនាទេសនាវត្តដាក់នឿអត់អស់ហើយដល់ទៅកន្លែងស្តាតដល់អាកន្លែង stadium គេប្រគំកន្លែងគេលេងកីឡាមនុស្សទិញសបត់ជោអង្គុយស្ដាប់កែអីមុខតម្លៃសរុបរយ លោកទេសនាម្ដង1លាន2លានដុល្លារអីហ្នឹងគេឲ្យតម្លៃនៃវាគ្មិនកាលណាឲ្យតម្លៃទៅលើអ្នកនិយាយយើងក៏យកចិត្តទុកដាក់ស្ដាប់ថាតើគេនិយាយថាម៉េចនេះឯងដែលព្រះអង្គសម្ដែងថាសោះសូសាំងលៈភតេបញ្ញាការស្ដាប់ដោយល្អរមែងបានបញ្ញាបញ្ញាឥឡូវអាត្មានិយាយយ៉ាងនេះហាក់ដូចជាអាត្មាបដែបដៅអីអត់ទេ គ្រាន់តែឲ្យយើងស្គាល់តម្លៃនៃការ ស្ដាប់សូមកុំឲ្យ ទុកការទេសនា ជាប្រពៃណីបើគ្រាន់តែទុកការទេសនា ជា ប្រពៃណីដើម្បីបង្ក្រប់កិច្ចទេណាការលះបង់ពេលវេលាដែលអាដើរសំដែងធម៌ជាដើមមិនដឹងថាបានប្រយោជន៍អីពីព្រោះប្រសិនបើបរិស័ទស្ដាប់ធម៌មិនផ្ទៀងផ្ទាត់ដើម្បីកែប្រែនៅអ្វីដែលខុស ដើម្បីបង្កើននៅការយល់ដឹងពីការស្ដាប់ធម៌នឹងទេគុំដេនទូចមួយក៏លោកទេប្រគ្រប់កិច្ចឲ្យបានមិនចឹងណាអឺបើសិនជាទុកការទេសនាគ្រាន់តែជាការបង្គ្រប់កិច្ចមិនបាច់ប្រពុតព្រះអង្គនិមន្តពីទី1ទៅទី1មិនបាច់ព្រះអង្គបំពេញពុទ្ធកិច្ច5 45ព្រះវសាធ្វើអីព្រះអង្គគួរចូលនិព្វានតាំងពីត្រាស់ដឹងភ្លាមទុកឲ្យ ពីណាទេសអីទេសទៅព្រោះ កិទេសតែមិនគ្រប់កិច្ចនឹងចឹងចឹងដើម្បីឲ្យតម្លៃនៃការទេសនាវាទល់តែថាការទេសនាមិនខុសពីការបង្រៀនទេទេសនា គឺការណែនាំការបដែបដៅការបរៀននឹងឯងវាមានអីមិនជាការបង្គ្រប់កិច្ចទេបើសិនជាបង្គ្រប់កិច្ចមិនចាច់មិនបាច់ចាំទេសដល់1ម៉ោងទេ5 10នាទីយូរពេក20នាទីក៏យូរពេកដែរមែនទេ ទេសទៅដូចថាយើងរបៀបប្រគ្រប់កិច្ចដោយកិច្ចការទៅអាមេរិកចឹងមានអីគណៈស្លៀកពាក់ការទៅថតឲ្យទូតឃើញហ្នឹងអាហ្នឹងឯងប្រគ្រប់កិច្ចហើយមកយូរយ៉ាងហើយហ្នឹងមិនតន់និយាយរឿងធូរក្នុងប៉ុននេះផងគណៈចង់និយាយថាការទេសនាមិនមែនជាការបង្គ្រប់កិច្ចទេយល់ទេហ្នឹងណាទោះតែញាតញោមនឹងទុកតម្លៃនៃការស្ដាប់ធូរនឹងថាវាថ្លៃ ធัวនឹងថ្លៃមែនណាអានឹងបានការលះបង់របស់អ្នកបួសយូរយូរដើម្បីទេសនានឹងមានតម្លៃដែរហើយបើថាទុកការទេសនានឹងត្រឹមតែការបង្រុកកិច្ចទេល្មមតែទៅរកប្រពន្ធកូនដែរទៅ ទុកឲ្យគេបង្រុកកិច្ចតគ្នាទៀតចុះនឹងអញ្ចឹងឥឡូវអ្នកស្ដាប់ធัวពិសេសម្ចាស់ដើមទៀននឹងចង់ស្ដាប់រឿងអីទេអីទេទៀតឡើយ មាសូមក្រាបថ្វាយគុំចាស់ទីគ្រូស្រេចតាលើទឹកតីរបស់ចាស់គ្រូកណា ត្រង់ត្រាប់ស្ដាប់គ្រប់ចំណុចចាស់គ្រូមានធរៈដីកាទៀនពធទេសនាថ្ងៃនេះណាស្រេចលើទេអាស្រេចលើអ្នកទេនេះដដែលអានេះដូចទៅរពេទ្យពេទ្យសួរថាឈ្មោះអីហើយចង់ទិញឆ្នាំអីស្រេចទៅលើលោកពេទ្យទេចាក់អីចាក់ទៅ ចាទៅលោកទៅឈឺថ្មិញឬក៏ចុកពោះលោកក៏ទៅដកថ្មិញនោះមិនទៅមិនជាស្អីទេទេអីក៏បានមែនហ្នឹងឯងពោះពោះទេអីក៏បានមែនហ្នឹងឯងឥឡូវទេអីក៏បានអាត្មាចង់និយាយអំពីធัวដែលមិនឲ្យបែកឆ្ងាយពីបុណ្យហ្នឹងទេ បានជាឋានអញ្ចឹងហ្នឹងមកអំពីអាត្មានិយាយមុនព្រោះតិចអីចង់ដឹងតែអានិសង្ឃអីចឹងទៅឥឡូវតិចអីក៏បានបើមិនបាននិយាយមុនសង្ស័យតែអានិសង្ឃបុណ្យនឹងបានប៉ុន្មានទៀតឡើយជាធម្មតាទេយើងធ្វើអីតែងតែចង់បានលទ្ធផលបើដឹងតែធ្វើឲ្យគ្មានបានផលដឹងថាមានអារម្មណ៍ធ្វើមិនទេមែនទេនឹងធ្វើស្រូវក៏ដឹងថាបានស្រូវដែរ ធ្វើជាការក៏ទល់តែមានផ្លែការមើមអញ្ចឹងទៅប៉ុន្តែអ្វីដែលពិសេសជាងការចង់ដឹងលទ្ធផលហ្នឹងគឺបច្ចេកទេសមែនទេរឿងចង់បានវាចង់បានណាផលស្រូវហ្នឹងនរណាក៏ចង់បានដែរប៉ុន្តែអ្វីដែលត្រូវដឹងឲ្យច្បាស់ដើម្បីឲ្យបាននៅផលច្រើនអញ្ចឹងនោះ គឺបច្ចេកទេសនៃការធ្វើមែនឬមែនបើយើងគ្រាន់តែចង់បានប៉ុន្តែធ្វើអត់យកចិត្តទុកដាក់យល់ដឹងអំពីបច្ចេកទេសនៃការធ្វើនឹងទេផលនឹងបានអញ្ចឹងណាបានអញ្ចឹងណាអត់ទេនិយាយពីសាបព្រោះជួនកាលអាងតែមានពូច្រើនព្រោះនឹងដាក់ខ្ជោខ្ជោចឹងទៅឬក៏ខុសពេលខុសវេលាចឹងទៅដុះអត់ល្អអត់ភ្លៀងអត់ទឹកចឹងទៅយ៉ាងណាមិញ បុណ្យដែលមានផលច្រើន ទីមួយគឺបុណ្យរឿយរឿយក្នុងចិត្តសិនឧទាហរណ៍ដូចជាការ ចម្រើនមេត្តាធម៌អញ្ចឹងព្រឹកមិញតើមានញាតិញោមសួរអាត្មាថាចម្រើនមិនខ្មិចរបៀបចម្រើនចម្រើនមិនញាតិញោមមកឆ្លើយទាំងអស់គ្នាមួយមកញាតិញោមសូមអនុមោទនា ចេះតែសាធុមួយទេឆ្លើយអត់ចេះទេគាត់ថាចម្រើនមេត្តាមិនហ្នឹងញាតិញោមយល់ពាក្យថាចម្រើនណាចម្រើន មានន័យថាធ្វើឲ្យច្រើនចុះបើយើងអង្គុយមេត្តានុសតិមេត្តានុសតិមេត្តានុសតិអានឹងចម្រើនអីនេះមិនមែនចម្រើនមេត្តាធัวចម្រើនច័ន្ទធัว ឬក៏ចម្រើនចិត្តស្ងប់ប៉ុន្តែមេត្តានឹងវាទៅជាចម្រើនណាវាត្រូវមានចំណៃរបស់វា ចំណៃរបស់ មេត្តាស្អីគឺមនីបៈសង្ឃៈបញ្ញត្តិមានន័យថា មានសត្វជុំវិញខ្លួនយើងមនុស្សម្នាជុំវិញខ្លួនយើងទាំងអស់គឺជាចំណៃរបស់មេត្តាដែលត្រូវឲ្យមេត្តានឹងធំធាត់ក្នុងចិត្តរបស់យើង មានន័យថាបង្កើននៅសេចក្តីស្រឡាញ់ចំពោះមនុស្សសត្វទាំងឡាយកាត់បន្ថយចិត្តចងគំនុំទុកមនុស្សមនាសត្វទាំងឡាយនៅជុំវិញខ្លួន ឬក៏ជុំវិញពិភពលោកទាំងអស់ជាសត្រូវរបស់យើងនេះញាតិញោមនឹងដឹងថាតើមេត្តារបស់យើងចម្រើនឬអត់ បើសិនជានៅតែតាមរបៀបវិធីដដែលឲ្យថ្វាយគុំព្រះហើយសัพពេសត្តាវេរិហន្តសត្វទាំងឡាយទាំងពួងឲ្យដល់នៅសេចក្តីសុខសូសូសូសូប៉ិនមិនព្រមលើកលែងឲ្យតប៉ែកមួយនឹងសោះយូរទៅកាន់តែខឹងតប៉ែកមួយនឹងឡើងមេត្តាអត់បានចម្រើនតាមពាក្យថាទេយល់ទេហ្នឹងហើយញាតិញោមដឹងថាញាតិញោមមេត្តារបស់ញាតិញោមហ្នឹងណា ចម្រើនហើយឬនៅញញឹមសម្លឹងមើលអ្នកណាខ្លះញញឹមធ្លាប់ស្អប់អ្នកណាខ្លះញញឹមធ្លាប់ មិនចូលចិត្តហើយជួបនឹងនឹងប្រឹក្សាជាមួយនឹងនឹងចិត្តយើងគិតយ៉ាងម៉េចចំពោះនឹងនឹងតើចិត្តនឹងនៅប្រកាន់ច្រើនអត់ចិត្តនឹងនៅខឹងច្រើនអត់បើអាចកំចាត់បងនៅសេចក្តីក្រោធក្នុងចិត្តនឹងបាន ចំពោះគាត់នឹងនឹងមានន័យថាមេត្តានឹងចម្រើនទេ ការអង្គុយធ្វើនោះអត់ប្រយោជន៍ទេប៉ុន្តែនេះជាកលឹះដែលមនុស្សមិនព្រមនាំគ្នាយកមកនិយាយទេសំបីតែអានសិភៅគឺយកអញ្ចឹងអង្គុយចម្រើនមេត្តានិងសតិមេត្តានឹងក្រនបើជាងយើងអង្គុយនិយាយដើមគេក្រនបើជាងការដែលយើងចំណាយគំនិតឥតប្រយោជន៍ តែបើឈប់គិតពីធัวនឹងទៅយើងនៅតែខឹងដដែលនៅតែចងគំនុំដដែលនៅតែស្អប់ដដែលមានន័យថាមិនមែនមេត្តាចម្រើនទេមេត្តានឹងអត់ចម្រើនទេស្ដាប់បានទេនេះធัวឲ្យគិតទេមិនធัวឲ្យចាំទេហើយបើគិតយល់អានឹងទៅឈ្មោះថាញាតិញោមយល់ហ៎ធัวមេត្តាហ្នឹង ប្រុងវិហារប្រុងវិហារនោះណាដែលឪពុកម្ដាយតែមានប្រុងវិហារចំពោះកូននោះណាដូចម្ដាយខឹងកូនឃើញទេមិនមិនខឹងទេប៉ុន្តែអស់តែមកកំសួលទៅគាត់ឈប់ខឹងហើយមិនចងគំនុំនៅតែស្រឡាញ់កូននេះទៅឈ្មោះថាមានមេត្តាចំពោះកូនមែនមែនទេចុះបើខឹងហើយមិនលើកលែង មិនលើកលែងរហូតឈ្មោះថាមេត្តានឹងចម្រើនទេអត់ទេនឹងអត់ចម្រើនទេខឹងជាមួយនរណាម្នាក់និយាយពីយើងធ្វើទានអើយធ្វើខ្ញុំមានមេត្តាណាអាណិតណាអើយើងអាណិតវាដោយមុខហ្នឹងជើងការពេញចិត្តបានឲ្យហ្នឹងធ្វើតោះចិត្តហ្នឹងថ្មងតែឥឡូវហ្នឹងជើងកាលអាត្មាធ្លាប់សរសេរក្នុងសភៅអាត្មាដាក់ថាម៉េចជួនកាលគេអាចអស់ដូង1000ផ្លែ ដើម្បីកិត្តិយសរបស់គេ តែគេមិនព្រមអស់ដូងមួយផ្លែឡើយ សម្រាប់មនុស្សដែលកំពុងតែស្រេកឃ្លានទាហោថាម្សិលមិញបេះដូង1000ផ្លែធ្វើពិធីបុណ្យធំមួយចែកគេទៅថតដាក់វីដេអូដាក់ទូរទស្សន៍អញ្ចឹងណាហ្នឹងហើយប៉ុន្តែស្រាប់តែអ្នកអត់ឃ្លានមួយមកលួចបេះដូងយើងចាប់ឯងវៃមកណាឃើញទេអាចទេអាចទេ បើយើងលើកចិត្តឲ្យខ្ពស់បន្តិចជាអ្នកមានមេត្តាព្រមវិហារមែនណាយើងអាចអត់ត្រឹមមិនខឹងជាមួយមនុស្សស្រេកឃ្លាននេះបានណាបនធំណាបនធំណាបនធំមិនព្រោះគាត់ទៅជាមនុស្សដែលត្រូវការដូងពិតមនុស្ស1000នាក់នឹងមិនប្រកាសថាគេត្រូវការដូងរបស់យើងទេប៉ុន្តែយើងចែកឲ្យគេទទួលទៅហើយក៏មិនប្រកាសថាយើងជ្រះថ្លាពិតប្រកបដែរ ដើម្បីបង្ហាញអ្នកអញហ្នឹងគ្រាន់បើបានថតវីដេអូទៀតហ៎បានផ្សាយទូទស្សន៍ទៀតនឹងហើយយកវីដេអូទៅផ្សាយឲ្យគេស្រួលប្រអួតគេទៀត promotion ខ្លួនឯងជួនកាលតែអបុនស្ងាត់ស្ងាត់នេះដងមកផ្លែសម្រាប់អ្នកក្រដែលគ្នាកំពុងអត់នេះទី1ចិត្តយើងអត់ខឹង មែនទេបើតាមធម្មតាខ្ញុំខឹងហើយប៉ុន្តែដោយសារខ្ញុំអាណិត មនុស្សនេះគ្នាអត់មានអីអាចឲ្យថែមទៀតនេះប៉ុននេះប៉ុនល្អជាងថតដាក់វីដេអូនោះទៀតណាមនោពពាំងកមាធម្មាធัวទាំងឡាយមាន ចិត្តជាប្រធានបុណ្យចម្រើនញាតិញោមពីព្រោះនៅពេលដែលយើងចិត្តស្លាប់ទៅណា ស្អីទាំងអស់ដែលថាជាមុខមាត់ ជាកិត្តិយសជាទ្រព្យសម្បត្តិជាញាតិមិត្តលែងសំខាន់សម្រាប់យើងណាយើងនឹងនៅលើក្រេសម្រាប់ស្លាប់នៅពេលនោះយើងត្រូវការអារម្មណ៍ល្អល្អមកលួងចិត្តយើងហើយអ្វីដែលមកលួងចិត្តយើងបានគឺ អ្វីដែលយើងធ្វើដោយពេញចិត្តនៅក្នុងសេចក្តីល្អនោះជាងគេតាមលើករឿងស្ដេចអតីតកាលស្ដេចនៅតាមពៈបណ្ឌិទ្វីប កាលនៅមានកម្លាំងទឹកច្បាំងជាមួយនឹងអាមាត្យអីសពគ្រប់ចឹងទៅហើយអាមាត្យហ្នឹងក្រោយមកក៏បួសពេលលោកចិត្តសោយទីបង្គត់ហ្នឹងស្ដេចនឹងចិត្តសោយទីបង្គត់ឲ្យគេសូត្រប្រវត្តិធ្វើបុណ្យដើម្បីឲ្យលោក ស្ដាប់ព្រះរាជាហ្នឹងណា សូត្រប្រវត្តិតាំងពីការកសាងសវណ្ណមាលិកៈចេតីធ្វើទានចំពោះភិក្ខុសង្ឃរាប់ពាន់អង្គសូត្រសូត្រព្រះជាដូចនៅបហាដូចដូចថាដូចមិនតន់អស់ដូចវាមិនតន់ចំអាតានឹងតាណាពេញចិត្តសោះពេលដែលលោកអាពីតប្រឈួនចិត្តតែទីបង្គន់ណាស្រាប់ទៅសូត្រដល់កន្លែងមួយកាលនឹងស្ដេចចាញ់សង្គ្រាមរត់ទៅតែ3នាក់ទេព្រះរាជាជាមួយនឹងអាមាត្យ ហើយនឹងសេះហើយអាហារដែលនៅសល់អាចចំអែតតែមនុស្សម្នាក់អាម៉ាតក៏ចែកអាហារនឹងជា3ព្រះរាជាចែកជា4ណាព្រះរាជាថាចែកជា4ហើយបានអាម៉ាតថាគ្នាយើងមានតែ3នាក់ទៅព្រះអង្គ ថាយើងចែកឲ្យចែកជា4ចែកជា4ព្រោះយើងមិនដែលបរិភោគមុនការឲ្យទានចឹងចំណែកទី4នោះចែកហើយក៏ព្រះរាជាអធិដ្ឋានឡើងថាទាននេះខ្ញុំសូមប្រគេន ចំពោះ ព្រះអរហន្តអ្នកមានសិលជាទីស្រឡាញ់សូមព្រះអង្គនិមន្តមកទទួលទានដល់តិចតួចរបស់ខ្ញុំព្រះអង្គចុងក្រោយពោះគិតថាខ្លួនឯងបែបស្លាប់ហើយក្នុងព្រៃនឹងពោះចាញ់សង្គ្រាមរត់ទៅ ហើយកាលនោះនៅមានព្រះរហន្តមានសោតៈទឹកប្រសោតចេតបរិយៈវិជាអីមានព្រះថេរៈនៅឯមហាវិហារនោះលោកលឺលឺលោកអធិដ្ឋានឲ្យបាទនឹងមកលោកអត់មកខ្លួនឯងអធិដ្ឋានឲ្យបាទនឹងហោះមកតាមអាកាសមកក៏មកនៅលើបាទប្រហោះរបស់ព្រះរាជានឹង ដល់អញ្ចឹងទៅព្រះរាជានិយាយទៅកណ្ណាមាតថាណែឃើញទេយើងថាមានគឺពិតជាមានអញ្ចឹងក៏ដាក់អាហារចំណែកទី4ទៅក្នុងបាតមើលទៅវាតិចពេកចឹងទៅក៏យករបស់ខ្លួនឯងដាក់បន្ថែមទៀតមកគង់ទៅស្លាប់ដដែលអាមាតឃើញព្រះរាជាអត់សោយចឹងទៅក៏ដាក់ដែរទៅសេះឃើញម្ចាស់អត់ បរិភោគខ្លួនឯងក៏សំដែងអាការៈថាមិនស៊ីដូចគ្នាដាក់ទៅពេញបាតហ្នឹងទៅបាតហ្នឹងក៏ទៅតាមអាកាសវិញហ្នឹងហើយព្រះថេរៈក៏បានឆាន់ចែកទៅវិខសង្ឃតិចតិចតិចតិចដើម្បីឲ្យព្រះរាជានឹងបានសบายបន្តិចហើយក៏គិតព្រះរាជានឹងគិតថាបើសិនជាបានសេះសល់បន្តិចបន្តួចពីព្រះព្រះថេរៈមក ទំនងជាបាត់លមូលពោះខ្លះព្រះរាជាគិតអញ្ចឹងទៅព្រះថេរៈដឹងទៀតអាហារហ្នឹងអត់អស់ទេនៅសល់ច្រើនព្រះថេរៈក៏អធិដ្ឋានឲ្យបាតហ្នឹងហោះត្រឡប់មកវិញព្រះរាជានឹងក៏សោយសម្រន់បាត់ឃ្លានទៅ ហើយក៏នឹកឃើញថាមិនគួរឲ្យបាតទៅវិញទៅទេ យកព្រះភូសាណាកសែងដណ្ដប់ហ្នឹងដាក់នៅក្នុងបាតហ្នឹងហើយបាតហ្នឹងក៏ហោះមិនដែរទៅវិញដែរនៅពេលដែលគេអានដល់ចំណុចប្រវត្តិធ្វើបន់ត្រង់នេះបន់ដែលធ្វើអស់រកកោតអត់ស្មើទេបន់នេះបន់ស្ងាត់អត់បានដែលប្រកាសអត់ដែលអីទាំងអស់ប៉ុន្តែវាពេញចិត្តណាស់ញាតិញោមញាតិញោមអា មែនអាចិត្តថាទេណាមែនណាមែនណាហ្នឹងអាជាការកក្រឹកកក្រែងនឹងជាងថាពិបាកវិញនេះហឹមហើយមើលនៅពេលហ្នឹងមិនមែនធម្មតាទេពេលដែលព្រះរាជាចិត្តទីបង្គត់ហ្នឹងម្ចាស់ប្អូនព្រះកណិតថាហ្នឹងព្រះអនុជសាងនៅ អាសនៈសម្រាប់រាជាផ្ទុំនឹងពាក់កណ្ដាលព្រះវិហារនិងសវណ្ណមេលកៈចេតិយដើម្បីអីដើម្បីឲ្យព្រះរាជាមើលឃើញសវណ្ណមេលកៈចេតិយផងហើយនឹងមហាវិហារផងនៅកណ្ដាលចន្លោះគ្នាចឹងឥឡូវនៅមហាវិហារដួលអស់ហើយនៅសល់សល់ប៉ុនសវណ្ណមេលកៈចេតិយនៅខ្មែរទៅឃើញហើយឃើញកន្លែងដែលព្រះរាជានឹងផ្ទុំទៀតប៉ុន្តែវាបែកបាក់អស់ទៅ យើងមើលមើលសវណ្ណមេលិកៈចេតីនៅនឹងមុខមហាវិហារនៅមុខហើយចំណាយទ្រពអស់រាប់កោតនៅពេលដែលគេសូត្រឲ្យស្ដាប់ព្រះរាជាដូចល្មមដូចប្រហើឃើញក៏ដូចប្រហើធម្មតាដល់តែឃើញប៉ុនមួយដែលធ្វើកដាលព្រីស្ងាត់ប៉ុន្តែវាពេញចិត្តណាស់គាត់គេថាបានណាស់គ្មានប៉ុនណាល្អជាងនឹងទៀតទេអត់ទេព្រះរាជាធ្វើសេចក្តីពេញចិត្តនឹងប៉ុននឹងតម្រង ណាហើយបានងាកទៅសួរព្រះថេរៈថាតើឋានណាគួរសមជាងគេព្រះថេរៈក៏ប្រាប់ថាឋានតុសិតភពឋានរសិតហ្នឹងគឺព្រះពោធិសត្វតែងតែកើតក្នុងទីនោះព្រះរាជាក៏បិទភ្នែកទៅបង្អោនចិត្តទៅបដិសន្ធិនៅក្នុងឋានទី4ឋានដែលអនាថបណ្ឌិកសិទ្ធិនៅរាល់ថ្ងៃនោះញាតិញោមញាតិញោម ណាញាតិញោមយល់បនពិតប្រកបណាឈប់ខ្វល់ខ្វាយពីរឿងអាមុខមាត់គេដាក់ឈ្មោះអញមិនដាក់ឈ្មោះលើឈ្មោះក្រោមគេថតអញឃើញអញចាស់ដើមបនហែកឋិនយាយនេះជាតដើរកាត់មុខអញឈប់ខ្វល់អាទៅនឹងមកមែនណាមែនទេហ្នឹងដូចស្នេហាអញ្ចឹង វាគ្មានអីមានអនុសាវរីយ៍ជាងអង្កលប្រហុកអំបិលទេឯងអ្នកដែលបែកបាក់ស្នេហាវាប្រើណាបានសបោសបាយហើយទេបើចេះតែកងៃកងុយដាក់គ្នាតែចឹងមិនបានញោមម្នាក់គាត់មានគាត់ថានឹងជំទាវម្នាក់នៅក្នុងពេញមិនជំទាវនេះទេជំទាវផ្សេងនេះបងប្អូនគាត់នៅបាត់ដំបង ពេលទៅពិសាបាយជាមួយប្អូនអ្នកស្រែហ្នឹងហើយកូនកូនគេចាប់ក្តាមចាប់ខ្យងអីមកដុតហើយជាមួយឪពុកម្ដាយគេគេសប្បាយចិត្តហូបជុំគ្នាណាបងហ្នឹងក៏ឃើញអញ្ចឹងទៅពិសាបដាយំបដាបានប្អូនសុំទោសបងអើយតាមពិតអ្នកស្រែមានអីមានតែប៉ុណ្ណឹងគុំប្រកាន់អីហើយក៏មិនដឹងថាបងមកក៏ដឹងថាបងមកក៏ខ្ញុំទៅរមហូបអីត្រឹមត្រូវដែរចុះនេះបងទៅរកប្អូនដល់ស្រែហ្មងហ៎ បើកឡានទៅដល់ស្រែដឹងគាត់និយាយមិនទេបងមិនមែនយំព្រោះតែហូបក្តាមខ្យងតាមពិតអានេះឆ្ងាញ់ណាបើសិនណាធ្វើម៉េចឲ្យប្តីបងហ្នឹងណាលោកលឿនមួយខ្ញុំដូចប្តីពុនអូនឯងបងសុកចិត្តមកក្រដោយពុនឯងក៏បានដែរបងមានលុយពេលបញ្ចាយមិនស្រួលទេបងណាក្តៅក៏គុកដល់ហ្នឹងណាយល់ទេយល់ទេ យល់ថាម៉េចអ่ะហ្នឹងហើយជួនកាលអញ្ចឹងបានជាព្រះអង្គសំដែងនៅក្នុងមង្គលសោតមិនមែនថាទល់តែមានលុយច្រើនបានមានសុភមង្គលណាថាសេចក្តីសន្តោសមែនទេសេចក្តីសន្តោសចេះគ្រប់ចេះក្រន់ពាក្យថាសន្តោសហ្នឹងគឺថាគ្រប់ក្រន់តាំងពីរឿងប្តីប្រពន្ធកូនប្រពន្ធហ្នឹងទៅណាដូចទ្រព្យសម្បត្តិអីចឹងដែរ ខ្លះគេក្រមធ្យមល្មមអីចឹងទៅប៉ុន្តែគេចេះញញឹមជាមួយគ្រួសារគេកើតទៅយល់ទេយល់ថាម៉េចហ្នឹងហើយហើយសពថ្ងៃនេះមានកូនអ្នកមាន ខ្លះណាឪពុកម្ដាយកំពុងតែពិបាកចិត្តញៀនឆ្នាំញៀនអីចឹងទៅចឹងបានមានរឿងមួយគេលេងដើម្បីដើម្បីអប់រំទេ ប្រធានក្រុមហ៊ុនហើយនិងបុគ្គលិកក្រុមហ៊ុន មានកូនមួយម្នាក់ ប្រធានក្រុមហ៊ុននឹងមានកូនប្រុសបុគ្គលិកក្រុមហ៊ុននឹងមានកូនស្រី កូនស្រីនឹងជាកូនរបស់ អ្នកក្រជាបុគ្គលិកក្រុមហ៊ុននឹងពេលចេញទៅរៀននឹងកូននឹងតែងទៅទទួលប៉ាចេញពីធ្វើការហើយទៅដល់សួររយៈញញឹមញញែមបាននេះបាននោះជូនលោកឪពុកគេនឹង ចំណែកកូនរបស់ប្រធានក្រុមហ៊ុននឹងវិញដើរទៅជក់មកដើរទៅលេងល្បែងធ្វើតែអាក្រក់ដល់អញ្ចឹងទៅប្រធានក្រុមហ៊ុនណាគាត់ឃើញឃើញឪពុកកូនគេអ្នកក្រដែលជាបុគ្គលិករបស់គាត់ហ្នឹងគាត់ឈរដកតាហើមធំថាបើសិនជាគាត់បានកូនល្អដូចកម្មករគាត់ហ្នឹងណា គាត់សុកចិត្តថាគាត់មិនបាច់ធ្វើប្រធានក្រុមហ៊ុនក៏បានគាត់មកធ្វើបុគ្គលិកប៉ុណ្ណឹងក៏បានដែរញាតិញោមចឹងសុភមង្គលពិតប្រកបវាប្រសូតចេញពីភាពស្មោះត្រង់ប្រសូតចេញពីភាពកក់ក្ដៅក្នុងចិត្តការទុកចិត្តគ្នាមិនចឹងហ្នឹងហើយទ្រព្យសម្បត្តិបើយើងគិតមកបើនិយាយពីបារមីបើយើងគិតមកសំខាន់ទី1គឺអាយុជីវិត សំខាន់ទី2គឺដៃជើងអវយវៈគ្រប់ទីកន្លែងទាំងអស់ដែលវាមិនដល់ថ្នាក់ជីវិតសំខាន់ទី3ទៅដល់កូនប្រពន្ធមែនទេហ្នឹងហើយសំខាន់ទី4ដល់ញាតខាងក្រៅឬក៏ទ្រព្យសម្បត្តិខាងក្រៅបារមីទានបារមីឲ្យរបស់ ក្រៅខ្លួនមិនអញ្ចឹង និងដល់ឧបបារមីដៃជើងមានន័យថាដៃជើងវាសំខាន់ជាងទៀតហើយដល់តែជីវិតនេះវាសំខាន់ជាងដៃជើងទៀតនឹងអញ្ចឹងអញ្ចឹងបានផ្ដើមខាងដំបូងថ្មថាមនុស្សយើងច្រើនតែសង្ឃឹមទៅលើអ្វីដែលមិនទាន់បានមកដល់ដៃមែនទេហ្នឹងហើយដូចញាតិញោមរាល់ថ្ងៃជាមួយលោកចឹងញាតិញោមថាបួសស្រួល បើខ្ញុំជាប្រុសវិញបួសហ្នឹងសួរទឹកទឹមសឹកមកវាស្រួលមែនហើយបានសឹកហ្នឹងហ្នឹងអដល់លោកវិញគិតថាម៉េចពិបាករស់ដោយសារបាយបាតគេហ្នឹងធ្វើអីបន្តិចទៅខុសធ្វើអីទៅបន្តិចទៅគេនិយាយដើមបាទទៅរស់ស៊ីខ្លួនឯងបានបន្តិចទួចក៏គ្មានអាណានិយាយដើមហ៎សឹកទៅមានន័យថា សុទ្ធតែមើលអញ្ចឹងដូចនេះមែនមែនដល់ទៅដល់បាត់ដឹងថាវាគ្មានស្អីលើសស្អីទេសរុបសេចក្តីមកអ្វីទាំងអស់នៅក្នុងពិភពលោកនេះ វា ត្រឹមតែបំពេញភ្នែកត្រជាច្រមុះអណ្ដាតកាយចិត្តនឹងចឹង តែប៉ុណ្ណឹងហើយអ្វីទាំងអស់នៅ ក្នុងពិភពលោកនេះ វាសំខាន់ដោយសារយើងឲ្យតម្លៃវាឲ្យតម្លៃវាតែឈប់ឲ្យតម្លៃវាវាលេខថ្លៃលុយក៏ដោយសម័យពលពតលុយណាថ្លៃមែនទេតែតិចយកយកលុយទៅទិញបាយគេចាំតែបានចុះមែនអត់នៅលើមនុស្សនេះឲ្យតម្លៃតា ហ្នឹងហើយឥឡូវក្រៅពីលុយក្រៅពីសម្បត្តិមនុស្សក៏ដោយដែលថាបាត់មុខគេមិនបានមកពីយើងឲ្យតម្លៃថាវាល្អវាសមគួរនឹកប៉ុនមនុស្សតដែលជាមួយតែឆ្លោះគ្នាញឹកបន្តិចញឹកបន្តិចញឹកញឹកនេះទឹកលែងគ្នាឈប់សិនណោះគ្នាទៅមកមនុស្សដដែលតាមិនក៏ពីមុនបាត់មុខមិនបានក្រោយមកកុំលឹកពីវាស្អប់ងប់ទៅចិត្តទៀតមនុស្សដដែល មិនក៏អញ្ចឹងថាมันមិនមកពី មនុស្សនឹង ទេមកពីចិត្តទៅចុងក្រោយបំផុតមេរៀនរបស់ព្រះអង្គនឹងគឺសច្ចតបរិយោទៈប៉ុណ្ណឹងកាលណាចិត្តយើងស្អាតកាលណាចិត្តមានអភ័យកាលណាចិត្តបរិសុទ្ធហើយគ្មានអ្នកណាអាក្រក់ចំពោះយើងទេនៅពេលដែលយើងគិតថាអ្នកដទៃនេះអាក្រក់ចំពោះយើងអ្នកនេះធ្វើអាក្រក់ចំពោះយើង មកពីនិមិត្តអាក្រក់ក្នុងចិត្តរបស់យើងប៉ុណ្ណោះកាលណាសម្អាត ចិត្តយើងល្អហើយឈប់មានមនុស្សអាក្រក់ក្នុងពិភពលោកនេះញាតិញោមឈប់មានមនុស្សអាក្រក់ការដែលយើងចាត់ទុកថាននេះជាមិត្តននេះជាសត្រូវននេះអាក្រក់ននោះគួរស្អប់ននោះគួរមិនរាប់រងណាគឺអកតេធម៌ណាអកតេធម៌កាលណាអស់កតេអកតេធម៌ចិត្តស្អប់ក៏លែងមាន ដូចអរិយបុគ្គលហ្នឹងលោកអត់មានអកតេធัวទេសួរថាអស់មនុស្សអាក្រក់អត់មនុស្សអាក្រក់នៅយូរទៅលោកឃើញថាធម្មតាអញ្ចឹងទៅផ្ទះដូចយើងដើរផ្លូវអញ្ចឹងខាងផ្លូវមានបលាផ្លូវនោះមានកលុកខ្លះមានភក់ខ្លះប៉ុន្តែបើកាលណាយើងដើរដឹងអំពីគោលដៅដែលយើងត្រូវទៅមែនទេដូចមកត្រូវមកសម្ដែងធัวអញ្ចឹងកន្លែងខ្លះផ្លូវល្អកន្លែងខ្លះ ក្លុកប៉ុន្តែមិនមែននៅទៅជាមួយផ្លូវហ្នឹងទេសំខាន់គឺបញ្ញាប់ថាធ្វើម៉េចឲ្យមកតនពេលវេលាបើឡៃថាអាណាធ្វើផ្លូវមិនស្អាតមកយកជាប់មកជងចាំងវាឲ្យវាស្មើសិនចាំបើកឡានកិនកុំឲ្យប្រឡាក់ឡានអញផ្សែងតមកដល់មែនទេឧទាហរណ៍ថាអាត្មាមកនឹងឃើញភ្នំផ្លូវកលុកទម្លាប់ខ្ញុំតែឃើញផ្លូវកលុកមិនបើកឡានបរហ្មង មិនបើកឡានពីលើចឹងដាក់ជាប់មួយមកកលុងតិចចុះច្រាំងកលុងតិចចុះច្រាំងខែក្រោយមិនតាន់មកដល់ដំណើរជីវិតរបស់យើងដើម្បីទៅរកសេចក្តីសុខសេចក្តីចម្រើនបើយើងអាឡ័យទៅទៅជាមួយមនុស្សយើងរកសុខអត់ឃើញទេញាតិញោមអាឡ័យទៅទៅរកសុខអត់ឃើញទេស្ដាប់ធូរក៏អញ្ចឹងដែរទៅបុគ្គលនេះទៅបុគ្គលនោះស្ដាប់មិនកើតទេអញ្ចឹងបានការស្ដាប់ធូរដែលវាមិនចូលនៅក្នុងក្រសែធូរអង្គធូរដែលត្រូវស្ដាប់ បងថាដោយចំណុច5ទី1មើងងាយពាក្យពោលនិយាយទៅដូចជាវិរៈជាងអ្វីដែលខ្លួនឯងចេះទី2មើលងាយអ្នកសំដែងមើលងាយអ្នកពោលនឹងនាំឲ្យយើងបែកឈប់យកចិត្តទុកដាក់ទី3មើលងាយខ្លួនឯងទៀតនោះអញវាល្ងងអត់ចេះអសអីហើយនឹងទៅស្ដាប់អីទេឃើញទេសតតែវិធីបរាជ័យទី4អានឹងគឺថាវាល្ងងពីធម្មជាតិមកអានឹងមិនដឹងធ្វើម៉េច ហើយនឹងការមិនយកចិត្តទុកដាក់ហ្នឹងនឹងចឹងដូច្នេះធម៌ព្រះសម្មាសម្ពុទ្ធនឹងអត់មានសម្រាប់អ្នកណាទេមើលអាត្មាទៅជួបញោមម្នាក់នៅផ្សារពោធិ៍សាត់យើងហ្នឹងកាលគាត់នៅខ្មែរនេះក៏អត់ស្ដាប់ទេគាត់ល្បីថាលោកសានតិជានឹងឆ្មើងណាឆ្លើយទៀតក្មេងគិតតែបដៅចាស់ចាស់ពេលមកពីចាស់នឹងគួរតែបដៅមែនហ្នឹងណា កន្លែងខ្លះគួរតែបដៅមែនហ្នឹងឯងកន់ស្ដាប់ទេដល់គាត់ទៅអាមេរិកទៅបានគាត់ស្ដាប់ទៅដល់នោះតាមផ្ទះទៅវត្តឃើញតែគេចែកឌីសអាត្មាដល់ស្ដាប់ស្ដាប់ទៅគាត់មកសារភាពដែរគាត់ថាពីគុណទៅនៅពោធិ៍សាត់នឹងជិត10ឆ្នាំក៏ដែរមិនដែរស្ដាប់មែនព្រោះលើគេនិយាយថាលោកនោះវាស្អីស្អីស្អីចឹងទៅញញោម សុខសប្បាយទេហើយនៅពេលដែលមិនស្ដាប់នៅពេលដែលមិនបានពិចារណាវាអត់មានខាតនៅណាទេខាតតែខ្លួនឯងហ្នឹងឯងអញ្ចឹងបានពាក្យខ្មែរនិយាយថាចង់ចេះឲ្យសម្រាប់អាចារ្យចង់បានផ្លែផ្កាយកភ្លើងដុតគល់អាចារ្យទិដ្ឋិនេះមាននេះនេះតណ្ហានេះញាតិញោមមង្គលមួយព្រះអង្គសម្ដែងថានិវេតោ កិរិយាប្រព្រឹត្តបន្ទាបខ្លួនជាមង្គលដ៏ឧត្តមមនុស្សយើងខ្វះតំណឹងឈប់បានទទួលអីដែលអាត្មាបថយទេសនានេះញាតិញោមនិយាយត្រង់ទៅមិនបានន័យថាពីមុននិយាយកុហកទេព្រមទាំងថាមិនសួរក៏ប្រាប់ដែរថាមកពីដើរធ្វើចេះច្រើនពេកថ្ងៃហ្នឹងដើរប្រាប់គេច្រើនពេកដឹងខ្លួនឯងដែរ ដល់តែដើរប្រាប់គេច្រើនតិចវាខ្វះពេលរៀនខ្លួនឯងចឹងមិនកាត់បន្ថយដើរទេសងំរៀនទៀតយល់ទេយល់អត់ចាំពាក្យចុងក្រោយមួយចោះថាឲ្យតែធ្វើចេះគឺឈប់ចេះបើញាតញោមនៅធ្វើល្ងងប្រកបជាចេះថែមកាលណាយើងធ្វើខ្លួនល្ងងយើងស្ដាប់គេមិនចឹងតែបើយើងថាខ្លួនឯងចេះ ចប់ឈប់ស្ដាប់តែហ្មងអញ្ចឹងចំណេះក្នុងលោកនេះអ្នកណាក៏មិនមិនរៀនចប់ដែរជើងកាលយើងរៀនទៅដល់បណ្ឌិតទៅដល់អនុបណ្ឌិតផ្នែកច្បាប់ប៉ុន្តែមិនប្រកាសថាយើងទៅចេះផ្នែកសេដ្ឋកិច្ចទេមែនទេយើងចប់ផ្នែកអក្សរសាស្ត្រយើងក៏មិនច្បាស់ក្នុង marketing ដែរយើងចប់ marketing មានជំនាញ4 10ជួនកាលអត់មានជំនាញហែលទឹកទេ មែនទេហ្នឹងហើយអញ្ចឹងมันមានរឿងមួយគេនិយាយណាអឺមានមួយគេរៀនចប់ថ្នាក់ច្រើនណាហើយទៅជួបអ្នកចម្លងទូកទៅជួបអ្នកចម្លងទូកហ្នឹងគាត់សួរសួរថាអឺលោកអ៊ំចេះវិជាអឺស្អីជលសាស្ត្រ ឬក៏ពេជ្ជគាមសាសអឺដូចថាដំណាំដាំដុះក្នុងទឹកអីចឹងតើអាណាវាត្រូវដុះក្នុងទឹកលើកោលំចេះទេអាហ្នឹងស្ទាត់ទេអត់ចេះបានគេថាឲ្យគាត់ថាកាលណាបើមិនចេះអញ្ចឹងភាពជាមនុស្សរបស់លោកអ៊ំនឹងអស់20%នៅសល់តែ20ពេលគេសួរអំពីអឺអាកាសធាតុសួរអំពីឧតុនិយមអីលោកអ៊ំចេះអត់ចេះ យូរយូរយូរយូរគាត់អត់ចេះទាំងអស់ប៉ុន្តែគាត់សួរមកសំណួរវិញក្មួយឯងចេះវិជាហែលទឹកកសាហ្នឹងហើយអត់ចេះផងបើក្មួយឯងអត់ចេះទេធ្វើដំណើរតាមទឹកនេះជីវិតរក្សាអត់បានយើងចេះទាំងអស់ហើយដល់ដើរតាមទឹកអត់ចេះហែលវាងាស់មែនទេហ្នឹងហើយ យើងនៅទីក្រុងជួនកាលយើងចេះអីអីអីទាំងអស់ដល់ទៅខ្សែឲ្យធ្វើខ្សែអត់ចេះអញ្ចឹងបានសម័យពលពតអ្នករស់គឺច្រើនតែអ្នកដាក់ខ្លួនហើយអ្នកដែលស្លាប់ច្រើនជាងគេគឺអ្នកក្រុងដល់ពេលពលពតឲ្យទៅធ្វើខ្សែហើយយើងនៅតែក្រុងអត់ចេះហ៎វាមិនកន់ណា ចឹងបានថាអត់មាននរណាចេះអស់ទេត្រូវតែរៀនរហូតសំបីព្រះអរិយបុគ្គលនឹងក៏ឈ្មោះត្រឹមថាសិក្ខាបុគ្គលរហូតដល់ព្រះរហន្តហ្មងបានចប់កិច្ចហ្នឹងហើយអញ្ចឹងឲ្យទៅតាំងខ្លួនថាអ្នកចេះគឺឈប់ចេះបើដឹងខ្លួនថាល្ងងគឺនៅតែចេះមែនទេហ្នឹងហើយដូចអាត្មានឹងវាកាន់តែល្ងងទៅដោយសារធ្វើអ្នកចេះអស់ជិត10ឆ្នាំជាង10ឆ្នាំថ្នាក់គ្មានឡើងទៅណារួចទេតែប៉ុណ្្នឹង ដល់គេអត់តាន់ធ្វើចេះគេចេះរៀនទៅទៀតឃើញអត់ឃើញអត់អញ្ចឹងអាត្មាសុំពេលធ្វើល្ងងម្ដងកុំមុនទេញឹកពេកមិនឆ្មើងមិនអីមកពីខ្លែជាល្ងងឥឡូវហ្នឹងយល់យល់ថាម៉េចហ្នឹងហើយហ្នឹងហើយកិរិយាប្រព្រឹត្តមិនទៀបខ្លួនហើយម្យ៉ាងទៀត សម័យពលពតនឹងលើតែស្លាប់ច្រើនអ្នកណាដែលអួតខ្លួនទៅធ្វើមន្ត្រីនេះមន្ត្រីនោះខ្លះអត់ធ្វើផងក៏ហកគេថាធ្វើស័កនេះស័កនោះមានន័យដោតខ្សែទៅទាំងអស់អ្នកណាដាក់ខ្លួនធ្វើខោមខោអាវមអាវធ្វើដូចឈួតផ្សំអីផងរស់មែនទេហ្នឹងហើយអីទៅសំដែងដល់ខ្លួនឯងធ្វើអ្នកមានហ្នឹងចប់ទេសកដិភូមិមូលធននិយមទៅអស់និយាយមិនបានទៅដល់ហ្នឹង ញាតិញោមនិយាយពីមិនទៀបខ្លួនហើយមនុស្សយើងដែលដែលលើភាសិតខ្មែរយើងនិយាយទៅថា ត្រុកត្រុកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអត់មានហន់ហ្នឹងហើយមនុស្សយើងសុកចិត្តអញ្ចេះណាញាតិញោមសុកចិត្តធ្វើអញ្ចេះសុកចិត្តទាំងឯងស្មានតែវាមិនកើតណាមើលដបងណាសង្ស័យតែវាមិនកើតដឹងអីគ្រាន់បើអាហ្នឹងល្អ មួយទៀតបើយើងសំដែងពីលទ្ធភាពសមត្ថភាពអស់ពីដំបូងក្អេងក្អាងអញស្មានតែវាគ្រាន់បើដឹងអីកលិខេអានឹងយកមួយណាយកមួយណាទី1គេថាឯងស្មានតែវាមិនកើតដឹងអីគ្រាន់បើវិញហើយមួយទៀតគេថាឯងស្មានតែគ្រាន់បើដឹងអីបានតែមាត់យកមួយណានឹងអញ្ចឹងបាន ពធព្រះអង្គសម្ដែងពីក្អមទឹកណាក្អមចំហមាត់ចំហមាត់តែអត់ទឹកមួយទៀតក្អមបិទមាត់តែមានទឹកមួយទៀតចំហមាត់ហើយអត់ទឹកទៀតមួយទៀតបិទមាត់តែមានទឹកអះចំហមាត់ផងមានទឹកផងនេះប្រៀបមកមនុស្សយើង ជាហងមាត់អត់ទឹកមានន័យថាមនុស្សបានតែមាត់ចេះតែត្រឹសស្ដីតើបានកើតអីធ្វើអីក៏មិនកើតគុណធម៌ក្នុងចិត្តក៏អត់មានទី2បិទមាត់តែមានទឹកមានន័យថាអត់សូវមាត់ទេប៉ុន្តែការងារមួយគឺមួយពីរគឺពីរនឹងបិទមាត់មែនក៏ប៉ុន្តែមានទឹក មួយទៀតនោះចំហមាត់ហើយអត់ទឹកមានន័យថាអាគុណធម៌អូបិទបិទមាត់អត់ទឹកសំតោះបិទមាត់អត់ទឹកអានិយាយក៏អត់ចេះគុណធម៌ក៏អត់មានការងារក៏អត់កើតនេះចំណុចអន់ជាងគេមួយទៀតចំហមាត់ផងមានទឹកផងមានន័យថានិយាយយ៉ាងណាធ្វើយ៉ាងនោះបើយើងប្រៀបធៀបពីគុណតម្លៃមនុស្ស បានទ្រឹស្ដីផងធ្វើផងគឺជាមនុស្សថ្នាក់លើដោយសារអីដោយសារចេះធ្វើដោយខ្លួនឯងហើយអាចដឹកនាំអ្នកដទៃបានទៀតលំដាប់ល្អទី2គឺធ្វើល្អខ្លួនឯងតែអត់ចេះដឹកនាំអ្នកដទៃចំណុចល្អទី3បានដឹកនាំគេដែរតែខ្លួនឯងអត់កើតអន់ជាងគេអាថាក៏មិនធ្វើអាថាក៏មិនកើតធ្វើក៏មិនកើតអានឹងអត់ប្រយោជន៍សោះតែមកហើយ អញ្ចឹងបានប្រសើរអាចារ្យដែរជាងការអាចារ្យខ្លះគាត់បានតមាត់មែនប៉ុន្តែគាត់បើជាងនេះអត់មាត់មែនទេនឹងចាប់បានមីក្រូមានតែគាត់ហ្នឹងចឹងសរុបចុងក្រោយបន្តិចទៅចោះថាបុណ្យដ៏ពិតប្រកបសម្រាប់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នា បុណ្យណា ដែលជ្រះថ្លា ដោយការបញ្ចូលរបស់អ្នកដតី គឺធ្វើឲ្យយើងសប្បាយចិត្តពេលដែលយើង នៅមានសុខភាពទេប៉ុន្តែប៉ុនដែលយើងជ្រះថ្លាពិតប្រកបគឺប៉ុនណាដែលចិត្តរបស់យើងឯកភាពថានឹងជាសេចក្តីល្អពិតមិនព្រោះការសរសើរពីអ្នកដទៃទេដូចដូចប៉ុនរបស់ព្រះរាជាចឹងប៉ុនរបស់ព្រះរាជានេះធ្វើនៅក្នុងព្រៃមន្ត្រីរាជការក្នុងវាំងអត់ដឹងទេ ប៉ុន្តែញាតិញោមត្រូវដឹងថាពេលដែលយើងឈឺមែនទេណាញាតិបរិវារអត់មានប្រយោជន៍ទេបើមិនជឿពេលញាតិញោមចិត្តស្លាប់ដឹងហ่ะបាទលោកមិនជឿជាមើលមុនស្លាប់អីដឹងហើយនឹកឃើញពីអាត្មាដែរហ្នឹងហើយអាត្មាឈឺចង់ដាច់ខ្យល់ប្រហែលដងឈឺបន្តិចបន្តិចដបងណាបានញាតិញោមមកសួរដូចអបានលោកមកជាបាច់អុយដូចស្រួល ដល់ឈឺមែនទែនបេះតនាក៏ឈឺដែរសាច់ហ្នឹងហើយញាតិញោមមកអ៊ឺអ៊ីអ៊ូអ៊ីអ៊ូនឹងធុញមកមើលសូមមេត្តាទុកអាត្មានោះស្ងៀមតិចមើលអញ្ចឹងបានដឹងថាអូផ្លូវទៅកាន់បរលោកមិនមែនផ្លូវគ្នាគ្នាទេមិនមែនផ្លូវបានសរសើរទេមិនមែនផ្លូវថតវីដេអូទុកទេ គឺផ្លូវចិត្តត្រូវចិត្តស្ងប់ត្រូវការចិត្តល្អ ត្រូវការសេចក្តីស្ងប់មានខ្លួនឯងជាទីពឹងពិតប្រាកដគឺនៅពេលហ្នឹងពេលនោះឈប់អួតគ្នាដោយសារលុយកាក់ទ្រព្យសម្បត្តិតំណែងហើយគឺត្រូវពឹងទៅលើបុណ្យពិតប្រាកដញាតិញោមកុំជឿអីប៉ុន្តែពេលចិត្តស្លាប់ដឹងហើយកណ្ណចាំពាក្យអាត្មាហ្នឹងទៅ នឹកអីមិនឃើញនឹកពាក្យអាត្មាប៉ុណ្ណឹងទៅពេលចិត្តស្លាប់ទៅធ្វើម៉េចថាអត់សំខាន់ទេ នៅពេលនឹងទោះបីគេដាក់មាសប្រមាណគីឡូមកទៀតអត់សំខាន់ទេសម្រាប់យើងមែនទេមែនទេហ្នឹងហើយនិយាយចឹងមិនមែនទៅវិញឲ្យញាតិញោមបោះមាសបោះប្រាក់ចោលទេអានឹងត្រូវការសម្រាប់ដោះស្រាយជីវិតប៉ុន្តែគាត់ទៅដឹងថាត្រូវមាន មួយទៀតសម្រាប់សំខាន់សម្រាប់ខ្លួននេះ Saranam នឹងចឹងហើយមិនអាស្រ័យលើអ្នកដតីទេសេចក្តីល្អដែលមនុស្សយើង ធ្វើសម័យនេះគឺ ប្រកាសជាត្រូវមនុស្សដ៏ច្រើនស្ដីបន្ទោសហើយញាតិញោមចាំចាស់បើយើងធ្វើល្អក្នុងសង្គមអ្នកធ្វើល្អយើង មិនត្រូវគេស្ដីបន្ទោសទេ តែបើយើងធ្វើល្អក្នុងសង្គមមនុស្សអាក្រក់ច្រើនយើង ពិតជាត្រូវមកគេច្រើន ឧទាហរណ៍ថាយើងរៀបការមិនយកស្រាចុះបងគេថាភ្លើតឯងឃើញទេឃើញទេមែនទេហ្នឹងហើយមើលញាតិញោមណាការអត់យកស្រាខ្លះកូនការលើកដៃមើលបើតនេះចាញ់សាសនាគេដាច់យេស៊ូគេអត់ដាក់ស្រាទេអ៊ីស្លាមក៏គេអត់ដាក់ដែរយើងសិក្ខាបទដំបូងបំផុតគេហៅថា ជាជាមូលដ្ឋានគ្រឹះដែលសិល5ហ្នឹងស្រានៅក្នុងហ្នឹងតែយើងធ្វើអាទៀបជាងគេមិនធ្វើបានទេធ្វើបានទេអ្នកដែលផឹកស្រាជាងគេឃើញតែអ្នកកាន់ពុទ្ធសាសនានឹងឯងទូសួរអ៊ីស្លាមមើលគេមានវិន័យផ្ទៃក្នុងរបស់គេ អ្នកណាផឹកស្រាគឺដាក់ច្បាប់មកភូមិរបស់គេឈឺអត់ឲ្យទៅមើលលក់អីអត់ឲ្យពីណាទិញឃើញទេ ធ្វើកើតងាប់អត់ឲ្យកប់កន្លែងគេទៀតដូចចឹងទោះបីប្រកែមិនក៏តរួយគឺមានវិន័យរបស់គេណាឥឡូវខ្មែរយើងកុំថាឡើយអ្នកដែលមិនតាន់កាន់សិលយាយយាយកាន់សិលនឹងរៀនធូរប្រហែលឆ្នាំហ្នឹងហើយក៏ដោយកូនការមិនយកស្រាបានទេឆ្លើយមកវិញថាកណាមចង់ទេតែកូនអើមែនទេមែនទេពាក្យថាប្រជាធិបតេយ្យ យល់មិនច្បាស់នឹងคล้ายជាអនាធិបតេយ្យប្រជាធិបតេយ្យបើយល់វាមិនច្បាស់នឹងคล้ายជាអនាធិបតេយ្យពាក្យថាសិទ្ធហ្នឹងណាប្រសិនបើមិនយល់ពីសិទ្ធច្បាស់លាស់គេនឹងទៅជាអនាធិបតេយ្យប្រទេសដែលយើងគិតថាប្រទេសជាមហាអំណាចណាញាតិញោមប្រទេសអាមេរិកស្មាទៅដឹងថាផឹកស្រាទោះមាន license ដោយបើកឡានអញ្ចឹង ក្រោមអាយុ21ឆ្នាំគ្មានសិទ្ធិទិញគ្មានសិទ្ធិផឹកដឹងតែផឹកចាប់ដាក់គុកកាលពីប្រធានាធិបតីមុននៅ George W Bush កូនស្រីគាត់អាយុ19ឆ្នាំខ្ចីឡៃសិនអ្នកដតីទៅទិញស្រាផឹកគេចាប់ញុកញាត់គុកទេទៅ George W Bush ថាកូនលោកផឹកស្រាខុសច្បាប់អាយុមិនតាន់គ្រប់ឥឡូវប៉ូលីសចាប់ញាត់គុកគាត់ថាធ្វើម៉េចខុសច្បាប់អុយដេកគុកសិនទៅ គឺអញ្ចឹងយើងនេះមិនបាច់ទេដើមតន់នឹងក៏ដល់អាហ្នឹងកាន់ទៅកាន់ទៅមែនទេកាន់ពុទ្ធសាសនា90%ខ្មៅថាផឹកស្រា90%ត្រឹមត្រូវជាងមែនទេញាតិញោមពាក្យថាប្រជាធិបតេយ្យដែលអាចល្អទៅបានទល់តែអាស្រ័យរដ្ឋធម្មនុញ្ញមានន័យថាប្រជាធិបតេយ្យគេឲ្យសិទ្ធិទៅលើមនុស្សប៉ុន្តែមនុស្សត្រូវគោរពច្បាប់មែនទេ ហ្នឹងពុទ្ធសាសនាមានច្បាប់អត់មានវិន័យអត់ពុទ្ធបរិស័ទមានវិន័យអត់ពុទ្ធបរិស័ទវិន័យយ៉ាងទៀបបំផុតគឺសិល5ធ្វើបានអត់យើងម្នាក់ម្នាក់នាំគ្នាជ័យរដ្ឋាភិបាលពុកអលួយ តែយើងជាឧបាសកម្នាក់ណាគោរពច្បាប់5ខនឹងអត់បានផងអលួយដូចគ្នាហ្នឹងហើយអញ្ចឹងវាលួយ តាំងពីក្រោមដល់លើហើយ ជេរគេមើលខ្លួនឯងចង្អុលទៅគេមករៀមមួយចង្អុលមកខ្លួនឯងមករៀម4ណាសាមើលចង្អុលចេះមើលនេះមកនេះ3ហ្នឹងហើយជេរគេនោះគេនឹងអាលួយចេះអាលួយចុះតែយើងជឿការមកពីមិនតន់ដល់កន្លែងលុយដែរដឹងហ្នឹងហើយឲ្យលោកចឹងដែរអូគេនឹងវាអញ្ចេះវាអញ្ចោះមិនទៅមិនតន់ដល់សាកឲ្យនៅតែបន្ទប់1 2នាក់នាងម្នាក់មួយអាទិត្យ តើមានរឿងអីកើតឡើងឧទាហរណ៍ណានៅម្នាក់ឯងវាចេះក្រាន់បើណាគេនឹងមិនគោរពវិន័យចេញចេញចេញចេញចេញចេញចេះអូនិយាយពីអស្ចារ្យណាឥឡូវសាកមើលមិនបាច់ច្រើនថ្ងៃតែមួយអាទិត្យបាយក៏ហូបនឹងងូតទឹកនឹងមួយគ្នាអីទៅណាសាកមើលលោកទាំងអស់អង្គហ្នឹងទៅមានរឿងអីកើតឡើងដាក់នាងណែស្អាតបន្តិចទៅណាទីហោ ហើយនៅតែពីរអ្នកនៅស្ងាត់ឈឹងនឹងអញ្ចឹងយើងមើលសន្តានចិត្តយើងសិតតែនៅដំដំបៅបងថាបើដៃមិនកើតដំបៅទោះបីលូកទៅក្នុងឆ្នាំពឹសឆ្នាំពឹសមិនជ្រាបទេតែបើដៃនៅមានដំបៅកាលណាលូកទៅប្រកាសជាឆ្លងជ្រាបអញ្ចឹងចិត្តយើងទាំងអស់សិតតែមានដំបៅទៅយើងព្យាបាលអត់ហងៃ បើនិយាយពីប្រងើយកន្តើយវិញគ្មានជនជាតិណាលើពិភពលោកប្រងើយកន្តើយជាងខ្មែរយើងតែអាត្មាដើរប្រងើយកន្តើយជាមួយពុទ្ធសាសនាជាមួយជាតិខ្លួនឯងណាអាណាទៅវត្តទៅទៅស្ដាប់ធម៌អាណាមកហើយទៅកូននឹងកើតមកមិនចេះធម៌មួយម៉ាត់ហើយទៅឃើញទេវាមិនមែនល្អទេយើងទៅមើលនៅថៃទៅមើលនៅភូមាទៅមើលលង្កាញាតិញោមគេបណ្ដោះកូនតាំងពីតូចតូច ចេញពីធ្វើការមកហ្នឹងគេដឹកដៃកូនមកខាងមួយទៀតគេបីកាពីអណ្ដៃហ្នឹងថ្វាយអង្គមចេះដីឬក៏ថ្វាយអង្គមពោធិព្រឹងដាក់កូននៅលើភ្លើងចឹងសូត្រធម៌លើកដៃកូនឲ្យសូត្រចឹងធ្វើតែចឹងអញ្ចឹងកូនហ្នឹងវាក្រមុំក្រមុំសិស្សសាលានៅភូមិមានណាចេះសូត្រកម្ពីអភិធម្មជាងលោកស្រុកខ្មែរយើងទៀតសិស្សសាលាថ្ងៃសៅរ៍ថ្ងៃអាទិត្យសិស្សសាលាទាំងអស់គេថាអត់ចេះនៅវត្តអះអត់ចេះនៅផ្ទះគេទៅតែរៀនធម៌នៅវត្ត ទៅសំណាក់ដូនជីទៅអីហ្នឹងហើយអាហ្នឹងគេធ្វើគេមានទួនាទី គេស្រឡាញ់គេរៀនអញ្ចឹងយើងសិល5សូត្រមកគ្រប់ព្រងជុំផងហើយចិត្តទៅសួរថាកាន់ពុទ្ធសាសនាវាអញ្ចេះកាន់ពុទ្ធសាសនាវាក្រអញ្ចឹងចុះអាត្មាថាថានឹងមកពីមិនយល់ឧទាហរណ៍ថាយើងសួរថាពេទ្យនឹងស័ក្តិសិទ្ធិអត់ឆ្នាំរបស់ពេទ្យនឹងស័ក្តិសិទ្ធិអត់ ដើម្បីសួរសំណួរនេះត្រូវសួរទៅលើអ្នកជំងឺវិញថាតើបានយកថ្នាំទៅលេបអត់បើយើងយកតែថ្នាំទៅយើងអត់លេបយើងថាថ្នាំនឹងអត់ប៉ាកែទេថាអញ្ចឹងត្រូវទេថាអញ្ចឹងត្រូវទេថ្នាំនឹងប៉ាកែអត់បើយើងអត់លេបបើយើងប្រើតាមអ្វីដែលពេទ្យប្រាប់ហើយនៅតែអត់ជាចាំយើងវៃសមត្ថភាពពេទ្យហ្នឹងថាមិនពូកែ យើងថាពុទ្ធសាសនានឹងអត់បានជួយអីយើងយើងនាំគ្នារក្សាសិលយើងនាំគ្នាគោរពតាមមង្គល38ប្រការឬក៏បរាពវៈសូត្រនឹងយើងវះបង់អបាយមុខនឹងយើងលះបង់អស់ហើយប្រទេសយើងនៅតែមិនកើតទៀតអានឹងយើងថាគួរតដោសាសនាចោលមែនអាត្មាក៏ស្ម័គ្រចិត្តថាដោណាប៉ុន្តែយើងអត់បានតន់ធ្វើទេមែនទេមិនត្រឹមតែមិនធ្វើទេកំពុងតែនាំគ្នាបំភ្លេចទៀតផងសប្ងៃនោះអា មិនមែនត្រឹមតែមិនធ្វើទេកំពុងតែនាំគ្នាបំភ្លេចទៀតផងកំពុងនាំគ្នាបំភ្លេចទៀតផងយល់អាត្មាទេសទេជាយូរទៅយូរទៅព្រោះវាមិនដែលបានទេសហ្នឹងយូរហ្នឹងហើយមួយម៉ោងកន្លះហើយណាអ្នកទេសអត់ដឹងចប់ចកេះទេតែអ្នកស្ដាប់ទេតើដែលចប់ចកេះ ព្រោះអាត្មាអ្នកអង្គុយស្ដាប់គេអាត្មាដឹងនិយាយទៅកាលណាចិត្តនឹងវាបដោតទៅលើពាក្យនិយាយអាដៃកាន់ញាតិញោមឆ្ងល់ដៃមួយម៉ោងកាន់អត់ចប់ចិត្តជាប្រធានយល់ទេហ្នឹងហើយតែបើអត់និយាយទេឲ្យលើកដៃអញ្ចឹងតែ15នាទីរយមែនទេហ្នឹងហើយញាតិញោមញាតិញោមហ្នឹងហើយឧទាហរណ៍មួយទៀតដែលលើកញឹកញឹកញយញយ ជនជាតិមួយដែលពូកែនិយាយដើមគ្នាគឺជនជាតិយើងនេះឯងតាមដែលអាត្មាដើរច្រើនប្រទេសអាត្មាប្រៀបធៀបមើលណាជនជាតិយើងទៅនៅកន្លែងណាក៏ល្បីជាងគេគឺរឿងឆ្លោះគ្នាដែរទៅនៅអាមេរិកកាំងគេសួរថាតើជនជាតិណាដែលពិបាកជាងគេអាមេរិកកាំងកវីក្បាលពោលតែរឿងខ្មែរហ្នឹងទៅមក រដ្ឋាភិបាលអាមេរិកកាំងចំណាយលុយរាប់កោតដុល្លារសម្រាប់ប្រជាជនខ្មែរគេថាម៉េចក៏ខ្មែរបាក់យើគ្នាម៉េចឥឡូវគេឲ្យខ្មែរហ្នឹងគេថាបើគេអាមេរិកកាំងគេពិបាកនិយាយគេថាឲ្យខ្មែរគ្នាឯងនឹងនិយាយគ្នាឯងគេសុកចិត្តផ្ដោះលុយណែបង្កើតជាអង្គការក៏ដោយស្អីក៏ដោយអប់រំគ្នាឯងកុំឲ្យឆ្លោះគ្នាខ្លាំងពេកមើលវត្តបន្តិចកើតទៅវត្តនេះតិចកើតវត្តនោះហើយជួនកាលវត្តខ្លះហ្នឹងពីរចន់អាចន់លើវត្តមួយចន់ក្រោមវត្តមួយឆ្លោះគ្នា បរិស័ទខ្លះទៅតែអាចន់លើទេហើយបរិស័ទខ្លះមកចន់ក្រោមឆ្លោះគ្នាមើលមុខគ្នាមិនត្រង់ទេហើយដល់អញ្ចឹងប្រមូលកូនក្មេងទៅវាអត់ទៅទេវាធុញវាហ្នឹងហ่ะញញោមហើយចង់ដឹងរឿងគេហ្នឹងក៏គ្មានពីណាជាងខ្មែរយើងហ្នឹងដែរស្ដាប់ធោះអញ្ចេះធ្វើមុខស្មើស្មើដាក់អាត្មានទេ តែបើអាត្មានិយាយដើមពីណាអូពីនេះនឹងវាចេញចេញមកខិតចូលចិត្តតាមម៉េចតាមម៉េចមែនទេដោយអាត្មាខំសំដែង ធូននេះមកពោស័តនេះអាត្មាគ្មានចំណាយជីវិតឯណាច្រើនជាងនៅពោស័តហ្នឹងទេភាពកំឡោះរបស់អាត្មាខ្ទេចអស់ហើយនៅពោស័តហ្នឹងតែកំណើនអ្នកស្ដាប់ធោពោស័តអាត្មាគិតថាបើប្រៀបទៅខេត្តផ្សេងអាត្មាប្រុសខេត្តផ្សេងបានច្រើនជាង ហ្នឹងហើយអាត្មាទៅអាមេរិកលើកនេះសំបីចាមក៏ស្ដាប់អាត្មាទេដែរអ្នកចូលឆើចទៅយេស៊ូអស់មួយជីវិតក៏មកសារភាពថាអាត្មាជាអ្នកបំភ្លឺគេមកវិញដែរពោសាទនេះតិចណាស់ដែលមកសារភាពប្រាប់អាត្មាមែននឹងប៉ុន្តែភាពកំឡោះអាត្មាត្រូវចាយនៅពោសាទនេះឯងចាយនឹងមិនមែនទូណែណៃទេណាវាអាយុវាច្រើនទៅណាតិចស្ដាប់ច្រឡំចោះហ្នឹងហើយ ប៉ុន្តែធ្វើម៉េចវាត្រូវតែអញ្ចឹងណាសត្វលោកត្រូវមានឧបនិស្ស័យអាទៅទេសអាថាអ្នកដែលគេស្អប់ច្រើនជាងគឺគឺព្រះសម្មាសម្ពុទ្ធយើងមើលដូចអ៊ីស្លាម ដូចស្អីស្អីមានណាមកឆ្លាញ់ពុទ្ធញោមម្នាក់គាត់ជំទាស់គាត់ជំទាស់ថាកណាអ៊ីស្លាម តែកណាស្ដាប់ធរិគុណនឹងបាក់អីនៅក្នុងភាសា business តែមួយបានណាមែនទេហ្នឹងមួយ ប៉ុន្តែមួយវាមិនមែនមួយដូចខ្មែរធម្មតាទេមួយជាមនុស្សពិសេសដែលថា យើងដឹងថាអ៊ីស្លាមមិនងាយមកចូលខាងពុទ្ធសាសនាទេមែនទេមួយនេះខុសពីយាយយាយយល់ទេមួយនឹងមួយយ៉ាងម៉េចមកកាន់ពុទ្ធសាសនាត្រូវបងប្អូនកាត់កាលចោលទាំងអស់ប៉ុន្តែគាត់ថាដោយសារគាត់ជ្រះថ្លានឹងធម៌របស់ព្រះអង្គវាមានហេតុផលហ្នឹងណា ទៅគាត់កាន់អញ្ចឹងមួយនេះមិនមួយធម្មតានេះយាយយាយស្ដាប់មែនប៉ុន្តែកូនមិនហ៊ានលះស្រាទេដោយសារម៉ែអូធ្លាប់កាន់មកទេជើងកាលនោះច្រើនមែនមែនទេមែនទេមែនទេហ្នឹងហ่าអូមានមួយទៀតនៅ Washington State ហ្នឹងគាត់ថាគាត់ចូលឆើចតាំងពីទៅពីខ្មែរទៅគាត់ចូលទៅឆើចរហូតពួនមកវត្តវាអត់អីស្ដាប់ មកវត្តយូរយូរយូរទៅគេចង្អុលបង្ហាញមើលអ្នកកាន់ពុទ្ធសាសនាសាសនាសែនព្រេនហ្នឹងដុតធូបហ្នឹងហ្នឹងដែរច្បាប់នៅក្នុងយេស៊ូគេថាណានាថ្វាយអង្គមបដិមាណានាថ្វាយអង្គមស្អីស្អីធ្លាក់នរកទាំងអស់ដល់អញ្ចឹងគឺអប់រំយូរយូរយូរយូរឃើញមកវត្តយាយយាយដុតទៀនដុតធូបហ្នឹងគេថាសពពួកធ្លាក់នរកទោះបីយើងថាយើងត្រូវសួរថាយើងពន្យល់ប្រាប់គេថាម៉េច ដុតទៀនក៏ដោយដុតធូបក៏ដោយបើយើងយល់យើងនៅតែបញ្យល់គេបានហើយយើងធ្វើត្រូវទៀតមានអត្តន័យតែបើយើងអត់ព្រមស្ដាប់ឲ្យចេះទេគេថាមកមិនដឹងបានពីអីតទេមែនទេណាដូចគេថា អ្នកថ្វាយបង្គំបដិមារូបសំណាករូបអីសើតតែធ្លាក់នរកទាំងអស់នឹងយេស៊ូគេថាអញ្ចឹងកុំតន់ខឹងគេកុំតន់ខឹងគេណាបើយើង ឲ្យតម្លៃថាគេនិយាយត្រូវក៏បានដែរមិនបានថាគេនិយាយត្រូវក៏បានដែរមានន័យថាយើងអត់បានយល់ពីបេដារបស់យើងទៅដល់សុទ្ធដុតធូបសុំកតុយលេខដុតធូបសុំប៉ាវាជាមានស្រីឲ្យប៉ាវាមកវិញមកនេះគេហៅថាបួងសួងបន់ស្រន់គ្មានយល់គុណព្រះអង្គទេណាឃើញទេយល់ទេយល់ទេហ្នឹងហើយនឹងអាចគេនិយាយ ត្រូវពីព្រោះព្រះអង្គក៏មិនសរសើរចំណុចនឹងដែរព្រះអង្គសម្ដែងថាម៉េចរបស់គ្រប់យ៉ាងគឺអាយុវណ្ណៈសុខៈយុហធិបតី ជារបស់ដែលគេ មិនមែនបានដោយការប្រាថ្នាទេនឹងពពុទ្ធសម្ដែងអញ្ចឹងក៏ប៉ុន្តែរបស់នឹងគួរបានតាមហេតុដែលគួរបាន គឺត្រូវផ្ដើមធ្វើវា បានអាយុវែង ដោយសារការឲ្យបាយទឹកចំណីចិញ្ចឹមអ្នកមានគុណឬក៏ឲ្យអ្នកដតីពោះមនុស្សរស់នៅដោយសារអាហារមិនចឹងយើងឲ្យគេរស់យើងសន្សំពូជរស់ទុកណាហើយយើងមិនសម្លាប់សត្វនេះគឺជាពូជអាយុវែងបានគង់វងទ្រព្យសម្បត្តិព្រោះតែយើងមិនលួចឆោបោកអ្នកដទៃបានសុខក្នុងក្រុមគ្រួសារព្រោះមិនបៀតបៀនកូនប្រពន្ធអ្នកដទៃ យើងមិនសម្បូរសត្រូវមិនសម្បូរគេបោកប្រាស់ព្រោះយើងមិនបោកប្រាស់អ្នកដទៃមានសតិសម្បជញ្ញៈព្រោះតែមានការវាចាទឹកស្រវឹងងាយងាយឥឡូវនៅមុខស្ងៀមស្ងៀមអស់តែមួយលីត្រគ្រប់គ្នាមើលអង្វែងផ្លូវគ្រប់គ្នាឥឡូវមែនអត់ហ្នឹងហ่ะប៉ុន្តែសេចក្តី ប្រាថ្នានោះនឹងបាន សម្រេចទល់តែមានហេតុរបស់វាដូចយើងចង់ទិញឡានមិនមែនដុតធូបបានទេ យកលុយទៅទិញហើយលុយនឹងបានមកពីណាថាបានមកពីការងារឃើញទេមុខរបរអលវកយៈសួរព្រះអង្គដែរតាតើគេធ្វើយ៉ាងម៉េចដើម្បីបានទ្រព្យព្រះអង្គបើឆ្លើយថាឧទ្ថាតាវិន្តតេតនាំងបុគ្គលប្រឹងប្រែងប្រកបមុខរបរដោយសេចក្តីឧស្សាហ៍ព្យាយាម ប្រកបជារទ្រព្យបានបងអានេះប្រាប់អីទៅបាត់អីអញ្ចឹងអាត្មាឲ្យមួយចំណុចថាគេនិយាយនេះនិយាយត្រូវពីព្រោះ ព្រះសម្មាសម្ពុទ្ធក៏មិនត្រូវការទាំងនឹងដែរតែព្រះអង្គមិនហាមទេព្រះអង្គមិនហាមទេពេលព្រះអង្គចិត្តបរិណិព្វានណាមនុស្សទេវតាបូជាផ្កាធ្លាក់មកពីឯដល់អាកាសព្រះអង្គខំក្រោកយ៉ាងទៅដាប់ទៅដួសប្រាប់ព្រះអនន្តថាមនាលអនន្តតថាគតមិនឈ្មោះថាពុទ្ធបរិស័ទបូជាតថាគតដោយហេតុយ៉ាងនេះទេលុះតែអ្នកណាភិក្ខុនី ភិក្ខុភិក្ខុនីបាសកបាសិកាសិក្សានៅធម៌ដែលតថាគតសម្ដែងឲ្យដោយសេចក្តីគោរពហើយប្រតិបត្តិដោយសេចក្តីកោតក្រែងទើបឈ្មោះថាជាការបូជាតថាគតដោយបដិបត្តិបូជាជាបូជាដ៏ឧត្តមប៉ុន្តែមួយចំណុចទៀតអាត្មាថាគេថានេះមិនត្រូវទាំងអស់ទេព្រោះគេក៏អត់យល់ដែរ គេថាអ្នកណាឲ្យទៅថ្វាយបង្គំដុតធូបជាដើមដាក់ការជាដើមបូជាចំពោះព្រះសម្មាសម្ពុទ្ធឬក៏រូបសំណាកផ្សេងផ្សេងសុទ្ធតែធ្លាក់នរកនោះនឹងមកពីគាត់អត់យល់ដែរគេថាយើងទៅថ្វាយអង្គមថ្មថ្វាយអង្គមស៊ីម៉ងតាមពិតយើងមិនតន់ដល់ថ្នាក់ល្ងើថានឹងមិនមែនព្រះស៊ីម៉ងណាមែនទេព្រះថ្មយើងដឹងទេស៊ីម៉ងយើងដឹងទេចឹងហើយបានយើងហៅថាស្នង ព្រះពុទ្ធរូបស្នងអង្គហ្នឹងហើយយើងសូត្រគឺនឹកគុណព្រះអង្គមិនមែនសូត្រនឹកគុណព្រះអង្គស៊ីម៉ង់ទេអិតិបិសោភគវេអរហੰព្រះដ៏មានពភៈអង្គនោះព្រះអង្គទ្រង់ប្រណាមថាអរហੰយើងរលឹកនឹកគុណព្រះអង្គដូចយើងនឹកគុណម៉ែឪយើងចឹងរូបថតឪពុកម្ដាយយើងចឹងយើងទុកគោរពគាត់មិនមែនគោរពទឹកខ្មៅមិនមែនគោរពกระดาษទេ យើងនឹកឃើញអនុសាវរីយ៍ការដែលគាត់ធ្លាប់ចិញ្ចឹមយើងឯនោះទេមែនទេហ្នឹងហើយដូចយើងនិយាយទូរស័ព្ទចឹងបើសិនបើយើងមើលមនុស្សនិយាយទូរស័ព្ទស្រៀងលើឈួតនៅម្នាក់ឯងដើរចុះដើរឡើងនិយាយម្នាក់ឯងអាឡូឯងមិនអីចេះចេះចេះចេះមើលទៅដូចស្រៀងលើឈួតមើលមនុស្សធ្វើដៃធ្វើជើងដូចឈួតចឹងប៉ុន្តែយើងក៏មើលទៅពីក្រៅត្រូវទៅសួរគាត់ ថាហេតុអីបានអ្នកឯងនិយាយម្នាក់ឯងទេខ្ញុំមិននិយាយឯម្នាក់ឯងណាខ្ញុំទេទៅប្រពន្ធខ្ញុំណាអាឡូម៉ែវានៅឯណាមិនមែនទូរស័ព្ទអីនៅណាណាអាឡូទូរស័ព្ទនៅណាមិនដែលមែនទេយល់ទេដូចយើងថ្វាយបង្គំរូបព្រះសម្មាសម្ពុទ្ធចឹងមិនមែនថាខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះអង្គស៊ីម៉ង់មែនណាថាចឹងគ្រាន់តែរូបតំណាងតើ សូម្បីតែគេធ្វើប្រកម្មដ្ឋានដូចគ្នាអញ្ចឹងប្រកម្មដ្ឋានត្រូវការអារម្មណ៍ណាជួនកាលគេយកសាកសពមកបរិកម្មប៉ុន្តែដល់តែចិត្តស្ងប់មែនទែនណាសាកសពនឹងលែងត្រូវការលើកចិត្តហួសអារម្មណ៍នឹងទៅចូលទៅដល់ឧកហនិមិត្តទៅឈប់មើលសាកសពនឹងចិត្តនឹងចូលទៅដល់ឈានបាត់យល់ទេហ្នឹងហើយដុតធូបក៏ដូចគ្នាមានន័យសំខាន់យើងអាចបកស្រាយឲ្យត្រូវក៏បានណាហើយស្រីលង្កាគេធ្វើអញ្ចឹងគេដុតធូបដែរប៉ុន្តែគេដុតធូបក្រអូប តំណាងអីតំណាងក្លិនសិលគ្រាន់តែដូចជាតំណាងសីលังកន្ធោអនុត្រោណាសីលังកន្ធោអនុត្រោសិលគឺជាធម្មជាតិមានក្លិនក្រអូបលើសក្លិនទាំងពួងដូច្នេះការដុតធូបយកធូបក្រអូបយកមកដុតហ្នឹងគឺតំណាងឲ្យសិល ដូចជាការក្រាបថ្វាយបង្គំថ្វាយចំពោះព្រះអង្គឲ្យជ្រាបអញ្ចឹងអត់មានសុំអីទេនេះត្រឹមត្រូវនៅស្រីលង្កានៅពេលបូជាផ្កាឈូកគេបកផ្កាឈូកឲ្យចាយឲ្យចាយចាយទៅគេយកទៅថ្វាយព្រះសម្មាសម្ពុទ្ធតំណាងការពិចារណាថាគេអត់បូជាផ្កាកំពុំទេគេបកឲ្យចាយតំណាងថាខ្ញុំព្រះអង្គបានឃើញហើយថាវ័យនេះមិនទៀង រមែងអស់ទៅសូនទៅដូរជាផ្កានេះ កាលណាចាយហើយវាកាន់តែស្រពោនយ៉ាងណាមិញខ្ញុំព្រះអង្គនេះអត់ប្រមាទទេដោយសារឃើញថាវ័យនេះកំពុងតែអស់ទៅសូនទៅដូចផ្កានេះអញ្ចឹងថ្លែងគុំព្រះអង្គមានខុសណាមានខុសណាគេមានអត្តន័យរបស់គេមែនទេហ្នឹងហើយអញ្ចឹងអ្វីដែលយើងឃើញបើយើងមិនបានសួរឲ្យច្បាស់ទេជួនកាលយើងអាចវិនិច្ឆ័យខុសយើង ថាគេខុសយើងថាគេស្អី អត់ទេហ្នឹងហើយវាមានអត្តន័យរបស់គេអញ្ចឹងប៉ណ្ណឹងចោះឈប់ទេទេយូរទៅសួរកលែងឆ្លើយលែងជិត2ម៉ោងហើយហ្នឹងហើយប៉ុន្តែធម្មតាគេមិនដែលនិយាយដល់2ម៉ោងអញ្ចឹងទេមនុស្សយ៉ាងច្រើន50នាទីគេចេញលេងហើយរៀនសាលាមែនទេហ្នឹងហើយសំទោសយ៉ាងនិយាយហួសពេលនឹងប៉ុណ្ណឹងចាស់លើលោះខ្វះខាតយ៉ាងណាសូមអធិស្ឋានបើសូមអនុមោទនា yeah, yeah, yeah, yeah, yeah, yeah, yeah.